សូមជម្រាបសួរប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានជួបជាមួយ នឹងខ្ញុំប្រកាសណាខ្ញុំបាទសម្រាប់នៅថ្ងៃនេះទៀតណាអឺខ្ញុំទៅតែមកពីធ្វើការហើយដោយសារតែស្អែកនឹងអត់ទៅធ្វើការទេអឺស្អែកនេះ គឺ snow ច្រើន ហើយពេលដែលខ្ញុំមកធ្វើការមុននេះគឺអឺ ស្នូរបៀបដូចកញ្ចក់ស្នូកញ្ចក់គាត់ប៉ះឡានទៅវាវាកកហ្មងណាបាទហើយស្អែកហ្នឹងឬថា snow ច្រើនបាទយីណានបងប្អូនអឺ snow ពីហើយព្យុះឬថា thunderstorm ផងនៅថ្ងៃហ្នឹងបាទថ្ងៃហ្នឹងចាប់ពីថ្ងៃហ្នឹងទល់គ្នានឹងថ្ងៃស្អែក បាទហើយតាមព្យាករអតុនិយមហ្នឹងគេនិយាយថានៃ snow ហ្នឹងវាអាចឡើងទៅដល់4អ៊ីងទៅ8អ៊ីងណាអញ្ចឹងគឺថាច្រើនហើយខ្ញុំក៏អត់ទៅធ្វើការដែរស្អែក ចឹងហើយមកពីធ្វើការមិនទាន់គេងទេឆ្លៀតឱកាសឡាយជជែកលេងជាមួយបងប្អូនបន្តិចសិនដោយសារតែស្អែកអត់ធ្វើការគឺថាយើងអាចដេកអាចដេកពេលណាក៏បានដែរបាទបាទសួស្តីបង អ្នកជំនាញជាតិនិយមបតអំបាលមិញនេះគឺថាណែមុនបោះឆ្នោតសំពះក្រោយបោះឆ្នោត សំពងបាទ បទនេះគឺនិពន្ធដោយលោកអឺវិមានភក្តីហ្នឹងហើយហើយច្រៀងដោយសម្ដេចចម្រៀងជាតិនិយមស៊ីនសុផលណាគាត់កំពុងតែចូលមើលដែរបាទហើយតាមពិតខ្ញុំត្រូវផ្សាយមុននេះប៉ុន្តែដោយសារតែមានបញ្ហាបច្ចេកទេសអឺ page ហ្នឹងគឺដាក់អត់ចូលដោយសារតែអឺ Google ខ្ញុំមាន បញ្ហាហើយខ្ញុំទៅតែ set up Google ហើយអីហើយអញ្ចឹងទៅក៏បានផ្សាយចូលទៅក្នុង page បាទកន្លងមកវាឲ្យផ្សាយចូលទៅក្នុងទៅ YouTube វាអត់ឲ្យផ្ញើផ្សាយចូលទៅក្នុង page ទូទាស់មនសិការអឺថ្ងៃនេះខ្ញុំកណាស់ខ្ញុំអឺចង់តបទៅមេឃសវណ្ណរាមបន្តិចបាទដោយ ដោយសារតែមីសវណ្ណារានឹងគេបាននិយាយនៅក្នុង The Cambodia Daily សូមទោសតាំងសាដា Daily Cambodia Daily ដូចខ្មាស់គេ តាំងសាដា Daily អឺកាលពីម្សិលមិញម្សិលមួយថ្ងៃហ្នឹងគឺថាអឺមីសវណ្ណារាបាននិយាយភាសាមួយចំនួនបង្កើតមួយចំសម្ដីមួយចំនួនបាទហើយអឺ មានអាចរន់ពួក CPP និងពួកអាតញ្ញតាប់ឥឡូវហ្នឹងគឺនិយាយពីរឿងភ្លើងទៀននិយាយពីរឿងគណៈបកភ្លើងទៀនហ្នឹងអឺរឿងពួកណែអកញ្ចេះយួនកញ្ចេះចិនពួក ACPP ខ្ញុំមិនប្រកាន់វាទេពីព្រោះវានយោបាយវា គឺសម្រាប់តែឆ្កែចិនឆ្កែយួនហ្នឹងហើយ ដូច្នេះយើងមិនសូវប្រកាន់ជាមួយវាទេពីព្រោះវាឆ្កែស្រាប់ទៅហើយពួកវានោះណាពួកវាឆ្កែស្រាប់ទៅហើយព្រោះពួក CPP ហ្នឹងទាំងអាមេរហូតដល់អាកូនចៅមួយចំនួនហ្នឹងគឺវាធ្វើកញ្ចះយួនតាំងតែពីតាំងតែពី79មកវាបំរើនយោបាយចិនយួនរួចទៅហើយអានឹងគឺយើងកំពុងតែប្រកួតជាមួយពួកអកញ្ចះយួនហ្នឹងពីពួកពួកអានឹងពួកអកុម្មុយនីស ណាពួកអាគមនេះឃើញខ្ញុំប្រើភាសាហ្នឹងដោយសារឃើញអាអ៊ូចលៀបវាមកដុតហ្នឹងហើយដល់មកដុតទៅគឺយើងត្រូវតែដាក់ទៅមេវាត្មងផ្ទះក៏ភ្លៀងមេវាត្មងបាច់វាយអាអ៊ូចលៀបទេគឺថាផ្ទះមេវាត្មងអញ្ចឹងបងប្អូនដឹងហើយអាកញ្ចេះចិនយួនដូចជាហ៊ុនសែនអីជាដើមនេះគឺយើងអត់ឆ្ងល់ទេប៉ុន្តែអ្វីដែលយើងឆ្ងល់មែនទែនហ្នឹង គឺអាអ្នកតាំងខ្លួនជាប្រជាធិបតេយ្យអាអ្នកតាំងខ្លួនជា អ្នកប្រជាធិបតេយ្យពេលដែលគណៈបកដតីដតីដែលគេបង្កើតដូចជាគណៈបកដែលបង្កើតឡើងដោយ Real Cameron ដូចជាគណៈបកដែលបង្កើតឡើងដោយជាកតា ដូចជាគណៈបកដែលបង្កើតឡើងដោយពលហំ ដូចជាគណៈបកដែលបង្កើតឡើង ដោយយ៉ែមបញ្ញរិទ្ធយើងអត់បានឃើញអាមេរិកសវណ្ណរាខ្ញុំហៅវាចឹងចាស់ឥឡូវវានៅអាមេរិកឥឡូវថ្ងៃនេះហៅវាអាទៅអាមកតែមិនដែរអាមេរិកសវណ្ណរាហៅហៅឯងចឹងហ្មងដែរអញដូចអត់ឃើញឯងប្រតិកម្មរឿងប្រជាធិបតេយ្យអីនឹងសោះអញដូចអត់អត់យល់អញឆ្ងល់ឯងបើសិនណាជា អេអញអញឮថាឯងនឹងចង់ឲ្យមានការចូលរួមបោះឆ្នោតប្រកបទៅដោយសុខដុមរមនាណាអាមីសវណ្ណរាណាយើងយើងមើលយើងយើងស្ដាប់វានិយាយកាលពីម្សិលមិញម្សិលមួយថ្ងៃនៅតាំងសាដាដេលីហ្នឹងណាខ្ញុំវាឆ្ងល់អញ្ចេះទេបងប្អូនណាខ្ញុំមិនតន់តបទៅវាទេខ្ញុំឆ្ងល់ជាមួយបងប្អូនសិន ពេលដែលបកដែលនៅជុំវិញកម្មសខានឹងវាបកើតទាំងអស់អត់ឃើញអាមួយនឹងចេញមកប្រតិកម្មថាអូបៈនឹងវាយ៉ាងម៉េចហើយអាតាំងសាដាដេលីនឹងក៏វាអត់មានចេញមកប្រតិកម្មថាវាយ៉ាងម៉េចយ៉ាងម៉េចទេអត់មានឃើញទៅដល់រលូនវាអបអសាទរវាទះដៃទៀតវាទះដៃទៀតណាវាទះដៃវាទះដៃទៀតបងប្អូនណា ដល់ពេលភ្លើងទៀនគេទៅបង្កើតសោះវាដាក់សំណួរសួរដូចឈួត វាដាក់សំណួរសួរដូចឈួតវាថាវាថាវាថាណែលោកសំរងស៊ីនៅ ពីក្រោយខ្នងនៃបាក់នឹងវាដាក់សំណួរហើយវាថាបាក់នឹង ស្អីស្អីវាខ្ញុំមានវីដេអូរបស់វាចាំខ្ញុំចាក់ឲ្យបងប្អូនស្ដាប់ណាខ្ញុំឥឡូវនេះខ្ញុំមិនទាន់ចាក់ឲ្យបងប្អូនស្ដាប់ទេខ្ញុំមានវីដេអូរបស់វាកាត់ខ្លីៗហ្នឹងឃើញអតាំងសាដាវាកាត់ទេបើនេះខ្ញុំយកមកចាក់ឲ្យបងប្អូនស្ដាប់ប៉ុន្តែមិនទាន់ចាក់ខ្ញុំនឹងចាក់ហើយខ្ញុំនឹងឆ្លើយតបជាមួយវាប៉ុន្តែខ្ញុំខ្ញុំគ្រាន់តែខ្ញុំគ្រាន់តែចង់ជំរាបជូនបងប្អូនចេះយើងវាឆ្ងល់ចេះ វាឆ្ងល់ពួកអាដែងអស់ហ្នឹងណាអ្នកវិភាគក៏ដោយអ្នក ច្បាប់ក៏ដោយ អ្នកវិភាគខ្លះអ្នកច្បាប់ខ្លះកាលដែលពីគណៈបកផ្សេងផ្សេងបង្កើតហោហែតប៉ែលោតវាអត់នាំគ្នាថាវាអត់នាំគ្នានិយាយទេវាអត់មាននិយាយថាអូកឹមសខាមិនបដ ாய் ឲ្យអាមុតចន្ទថាទៅធ្វើជាអ្នកនាំពាក្យគណៈបកប្រជាជនអញ្ចឹងអឺ វាអត់និយាយថាអាយឹមស៊ីណនទៅពីកូរ៉េទៅតើតម្លាក់ចោលការចោតប្រកាន់ហើយនៅអាយឹមស៊ីណននឹងខាងណាខាងកម្មសខាវាអត់និយាយវាអត់និយាយអីទាំងអស់អពលហំនឹងទៅបង្កើតបៈនឹងតើវាល្អទេយ៉ែមពុញរិទ្ធទៅបង្កើតបៈវាល្អទេវាអត់និយាយអីទាំងអស់វាអត់និយាយអីទាំងអស់ដល់ពេលភ្លើងទៀនបង្កើត ម៉ែវានាំគ្នាចេញមកដូចឆ្កែទាំងអ្នកល្ងងទាំងអ្នកចេះចេញមកដូចឆ្កែវាមិនដឹងវាមិនដឹងជាសัตว์ស្អីវាថាពួក CPP ចោះវាចេញមកខំយើងដូចឆ្កែពីព្រោះវាមិនចង់ឲ្យយើង ប្រកួតប្រជែងជាមួយវាទេហើយចុះអាអ្នកប្រជាធិបតេយ្យនេះដែលចង់ឈ្នះហ៊ុនសែនដែលចង់ផ្លាស់ប្ដូរការដឹកនាំនេះ គ្រាន់តែគេបង្កើតបកអាមិញក៏ហែងដាក់សំណួរច្រើនម៉េះបងប្អូនឆ្ងល់វាទេវាចេញមកដូចឆ្កែពួកអាហ្នឹងច្រើនណាពួកអានិយមកម្មសខាហ្នឹងច្រើនណាវាចេញមកដូចឆ្កែបងប្អូនដូចឆ្កែឈួតចឹងយើងវាឆ្ងល់បងប្អូនឆ្ងល់ដូចខ្ញុំហ៎សុជាតាណាសុជាតាឆ្ងល់ដូចឆ្ងល់ដូចខ្ញុំហ៎ ពួកអានឹងខ្ញុំថាកំណើតវាស្អីណាហើយវាធ្វើអញ្ចឹងវាមានសេចក្តីអៀនខ្មាស់ដែរឬអត់នៅពេលដែលវាចេញនិយាយម្ដងម្ដងខ្ញុំថាពួកអានឹងវាមានហិរិនិងអោតបៈទេវាមានហិរិនិងអោតបៈខ្មាស់បាបខ្លាចបាបទេនៅពេលដែលវាចេញមកប្រតិកម្មទេបើវាប្រតិកម្មទាំងអស់ទេខ្ញុំមិនឆាទេណាបើវាប្រតិកម្មទាំងអស់អានឹងដូច CPP អញ្ចឹង ឲ្យតែលើឈ្មោះសំរងស៊ីថាស្អីក៏ដោយមិនបាច់មិនបាច់ថាមិនបាច់ថាលោកប្រធានសំរងស៊ីធ្វើដោយផ្ទាល់ទេគ្រាន់តែអ្វីដែលគ្រាន់តែពាក់ព័ន្ធដែលហើយទៅគ្រាន់តែអ្នកណាដែលថត ជាមួយ សំរងស៊ីហ្នឹងក៏វាខ្លាចក៏វាខ្លាចអ្នកនឹងដែរណាក៏វាខ្លាចអ្នកនឹងដែរបងប្អូន ណាក៏វាខ្លាចនៅនឹងដែរអញ្ចឹងហើយបានជាខ្ញុំកណាខ្ញុំខ្ញុំកណាខ្ញុំឆ្ងល់ឆ្ងល់ពួកអាបែងក្បឿងនឹងជាពិសេសអាមីសវណ្ណរាខ្ញុំហៅអាហ្មងខ្ញុំហៅអាមីសវណ្ណរាតែហ្មងហើយខឹងអីខឹងទៅមិនមុខដូចម៉ែអញទេ ហើយហើយអញអញលឺតែឯងនៅអាមេរិកហ្នឹងដែរបើតានេះមកជួបអញម្ដងមកអាផាត់សបកតែមកណាអញខ្ជិលនិយាយច្រើនណាបើឯងប្រភ្លឺពេកអញ្ចឹងចង់សួរវាអញ្ចេះចង់សួរវាអង្គុយតាំងសមាធិសម្មាសម្ពុទ្ធោនឹងឯងអង្គុយសមាធិនឹងដើម្បីអីហើយដើម្បីផ្សាយផ្សាសំរងស៊ីឬក៏ឯងដើម្បីផ្សាយផ្សានណាអញឆ្ងល់ឯងអញឆ្ងល់ឯង អញឆ្ងល់អាមេសវណ្ណរាអញឆ្ងល់អញឆ្ងល់មែនតើមកទេបើសិនណាជាឯងអត់បើសិនណាជាឯងអត់និយាយតែមួយហើយនិយាយទាំងអស់គ្នាអានឹងអញគោរពឯងវិញអញមានសេចក្តីគោរពចំពោះឯងវិញប៉ុន្តែឯងនេះ ពួក CPP គេអត់ឈឺក្បាលហាងៀតផងរឿងអីឯងមកឈឺក្បាលហាងៀតដែរពីរឿងហ្នឹងឥឡូវឯងមើលមើលកម្មសខាដែលឯងគ្រប់គ្រងរាល់ថ្ងៃនេះដែលឯងទៅហែហមតប៉ែលូតនេះហើយសួរកម្មសខាមើលកម្មសខាដែលជាមេឯងនឹងហ៊ានទទួលស្គាល់ខ្លួនឯងជាមេបកសង្គ្រោះជាតិដែរអត់នោះរាល់ថ្ងៃនេះអញសួរឯងហើយអញសួរឯងទៀត តើកឹមសខាចង់បានគណៈបកសង្គ្រោះជាតិមកវិញដែរឬអត់អញសួរឯងតាំងពីអញឃើញលោកកឹមសខាជាប់គុកមកអញមិនដែលឮលោកកឹមសខានិយាយថាខ្លួនឯងជាប្រធានគណៈបកសង្គ្រោះជាតិសំបីតតវ៉ាក្តីនៅក្នុងតឡាការក៏លោកកឹមសខាអត់ហ៊ានថាខ្លួនឯងជា ប្រធានគណៈបកសង្គ្រោះជាតិដែរនិយាយថាអតីត ប្រធានគណៈបកសង្គ្រោះជាតិអញសួរឯងចុះបើកឹមសខានឹងគាត់អត់ទទួលស្គាល់ខ្លួនឯងជាមេបកផងហើយគ្នាពួកឯងទៅបង្កើតបកឲ្យប្រងព្រាតគ្រាន់តែខាងគណៈបកនោះអត់មានសមាជិកភាពថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិផងហើយព្យាយាមដាក់សំណួរហើយព្យាយាមព្យាយាមនិយាយបន្លែបន្លប់បន្លំ លៀបពណ៌គេលៀបពណ៌ឯងថាអ្នកនេះនៅពីក្រោយនៅនោះនៅពីក្រោយដាក់សំណួរអញ្ចេះដាក់សំណួរអញ្ចោះហើយវាមិនវាទៅស្អីឯងគេឯងចង់ឈ្នះហ៊ុនសែនដែរតាឯងចង់ប្រកួតប្រជែងចង់ការបោះឆ្នោតអីតែអញមិនកាន់ជើងគណៈបកភ្លើងទៀនទេក៏ប៉ុន្តែពីមុនមកឯងចង់ណាចង់ការបោះឆ្នោតណា ដល់ពេលភ្លើងទៀនគេបង្កើតគ្រាន់តែអត់មានវត្តមាន របស់ លោកសំរងស៊ីក៏ស៊ូអត់មានវត្តមានអឺលោកយឹមសវណ្ណក៏វាស៊ូចុះឯងសួរធ្វើអីអាបកាច់ឥឡូវហ្នឹងថៃសិដ្ឋាគាត់អ្នកដឹកនាំបដោះអាសន្នហើយឯងចាំបាច់និយាយសួរទៅ អីអីណាថា អត់មានសមត្ថភាពហើយចាំបាច់ដាក់សំណួរទៅស្អីអញវាឆ្ងល់គណៈបកផ្សេងផ្សេងឯងមិនក៏មិនដាក់សំណួរយើងផងណាបងប្អូនយីអានេះចំជាចោលមកសៀតត្មងអាអញវាឆ្ងល់ពួកឯងហើយរាល់ថ្ងៃហ្នឹងឯងប្រកួតដើម្បីឈ្នះហ៊ុនសែនឬក៏ឯងជាឆ្កែរបស់ហ៊ុនសែនអញសួរឯង ពួកអាឆ្កែហ៊ុនសែនមួយចំនួនណាព្រុសមិនបានប្រហែលពួកឯងទេហើយព្រុសយកស្អីហ្នឹងហើយព្រុសយក500ចិត្តហ៎ហើយស្មានតែឯងនឹងបានលទ្ធផល500ចិត្តដូចធីសវណ្ណថាលុយរាប់លានដូចធីសវណ្ណថាឯងគឺដូចមេអាភ្លើភ្លើងទៀនគេបកកើតប្រងព្រាតបើឯងមិនជួយអបមិនជួយអទេឯងចាំបាច់សួរអូអ្នកផ្សេងផ្សេងទៅឯងឯងចង់លៀបគេហ៎ ហើយចង់លៀបគេឲ្យចង់យកលោកសំរងស៊ីឲ្យទៅពន់ជាមួយភ្លើងទៀនហើយចង់យកយឹមសវណ្ណឲ្យទៅពន់ជាមួយភ្លើងទៀនហើយចង់ដាក់សំណួរយកទៅនេះដាក់ទៅនោះអូពួកគណៈបកប្រជាជននឹងគេភ្លើជាងក្បាលឯងណាបាទអា CPP នឹងវាចង់លាយភ្លើងទៀនឯងលាយទៅចាំបាច់ឲ្យពួកអាចកែដោយពួកឯងនឹងមកព្រោះធ្វើស្អី គឺដូចមានអាភ្លើយីអានេះស៊ីបាយអស់តង្កអត់បានប្រយោជន៍អីហើយការពារស្អីរាល់ថ្ងៃហ្នឹងហើយការពារអាកាជះយួនហ្នឹងឯងមែនហើយក៏ឯងការពារអ្នកប្រជាធិបតេយ្យអញឆ្ងល់ឯងហើយឯងមួយថ្ងៃមួយថ្ងៃខ្មាស់គេអត់ហើយខ្មាស់គេអត់មានខ្មាស់គេអត់បើឯងថោកម៉ឹងម៉ឹងហ្នឹងហើយខ្មាស់គេអត់ បងប្អូនខ្ញុំនិយាយដោយត្រង់បងផ្ញើឃ្លីប នឹង ទៅ អាសវណ្ណរាអាមីសវណ្ណរាផ្ញើទៅឲ្យវាផងឥឡូវថាឲ្យវាប៉ុណ្ណឹងហើយចាក់វីដេអូវាមួយចាំមើលវាដាក់សំណួរខ្លីទេមិនវែងវែងទេហើយចាំមើលវានិយាយពីរឿងកម្មសខាហើយខ្ញុំនឹងវែកខ្ញុំវែកតែនឹងទេអានឹងខ្ញុំយកដោយសារតែវានិយាយបាទខ្ញុំយកមកបកបកបកស្រាយ បើកុំតែវានិយាយខ្ញុំគិតតែពីរឿងហ៊ុនសែននេះប៉ុន្តែខ្ញុំតទៅអានឹងមិនតិចទៅដើម្បីឲ្យប្រជាពលរដ្ឋខ្លះគាត់ដឹងថាតើអាសន្តានអាមេឃសវណ្ណារានឹងវាជាសន្តានរបស់អ្នកប្រជាធិបតេយ្យឬវាកំពុងតែជួយពួកអាជនផ្ដាច់ការនិងអាកញ្ចេះយួនអាកញ្ចេះចិនពួកអាកញ្ចេះយួនអាកញ្ចេះចិនឥឡូវបងប្អូនចាំចាំស្ដាប់មើលវានិយាយចាំស្ដាប់មើលវានិយាយតិចហើយអឺបងប្អូនជួយពិចារណាទាំងអស់គ្នា បាទជួយពិចារណាទាំងអស់គ្នាបាទអពលរដ្ឋម្ចាស់ឆ្នោតឆ្ងល់នឹងគឺកាត់មើលឃើញចេះកាត់មើលឃើញកាល ពីដែលបកសំរងស៊ីចេញពីជាតិខ្មែរដូរមកសំរងស៊ីហើយពីសំរងស៊ីដូរមកភ្លើងទៀនមុនមានបកសង្គ្រោះជាតិសក្តានុពល របៀបផ្សេងតែដល់ក្រោយគណៈបកសង្គ្រោះជាតិសក្តានុពលបកសង្គ្រោះជាតិបករបស់ភ្លើងទៀនត្រូវបានគេឆ្ងល់ថាតើបកភ្លើងទៀនពិតជាមានលោកសំរងស៊ីនៅពីក្រោយទេ ហើយបើបាក់ភ្លើងទៀនមានលោកសំរងស៊ីនៅពីក្រោយហេតុអីក៏លោកសំរងស៊ីអត់ចេញមុខនឹងទី1ទី2ថាតើបាក់ភ្លើងទៀននេះមនុស្សដែលមានសក្តានុពលជាអ្នកស្ថាបនិកបាក់ហើយដែលមានអំណាចដែលមានប្រជាប្រិយភាព មានជាវាគ្មិនដែលគួរឲ្យចាប់អារម្មណ៍ហើយជាអ្នកកាន់ដួងពលឹងបាក់សំរងស៊ីភ្លើងទៀនគឺយឹមសវណ្ណហើយចុះយឹមសវណ្ណនៅណា ហើយគណៈបក សំរងស៊ីគណៈបកភ្លឹងទៀនដែលមានតំណាងរាស26តំណាងរាសអតីតតំណាងរាសហ្នឹងហើយមកដល់ពេលនេះពួកគាត់បំរាមហើយបើថាចង់ចូលធ្វើនយោបាយវិញ មានតំណាងរាសល្បីល្បីដែរមានវាគ្មិននៅក្នុងរដ្ឋសភាជាច្រើនគឹមសួរបរិទ្ធបានសុំសុំសិទ្ធហើយមិនអត់ទាន់ឃើញគាត់ជាវាគ្មិននៅក្នុងសភាជាវាគ្មិនខាង វិជាសាស្ត្រនយោបាយដែរហើយអ្នកតំណាងរាស20នាក់ទៀត ចោះមិនក៏មិនសំសិទ្ធដើម្បីចូលបាក់ភ្លើងទៀនទៅ ហើយគេមើលឃើញចេះទៀតគេមើលឃើញថាតើលោកថៃសិដ្ឋាសំជា មេដឹកនាំបាក់ភ្លើងទៀនទេតើកើតមានប្រជាប្រិយភាពបែបយ៉ាងម៉េចបុគ្គលនឹងផ្ទៃក្នុងនៃបុគ្គល របស់បុគ្គលិកលក្ខណៈហើយអ្វីដែលសំខាន់ទៅទៀតគឺថាឥឡូវនេះសកម្មភាពធ្វើនយោបាយក៏ប្រហែលជាកញ្ញា សេនស៊ូរីអាចបកស្រាយក្នុងនាមគាត់ជាអ្នកច្បាប់មេធាវីអន្តរជាតិមួយ ខ្ញុំឃើញសកម្មជនដែលកំពុងធ្វើហើយប្រជាប្រដ្ឋក៏កាត់តាមដាននិស្សិតបញ្ញវន្តគឺឃើញអ្នកដែលកំពុងជាប់បណ្ដឹង9វិជ្ជការនឹងធ្វើសកម្មភាពពេញផ្ទៃក្នុងប្រទេស មានទៅពីកូរ៉េមានទៅពីថៃមាននៅក្នុងស្រុកខ្មែរគឺនៅជាប់បណ្ដឹងតុលាការតើអាបណ្ដឹងអាញានឹងវាអាចអស់សុពលភាពធ្វើនយោបាយបានដែរឬក៏យ៉ាងណាបងប្អូនស្ដាប់មើលស្ដាប់វានិយាយហើយហើយ ហើយចូលវានិយាយនឹងនិយាយទៅស្អីនឹងបងប្អូនវាវាដាក់សំណួរថាគេឆ្ងល់ហុចរឿងនឹងចាំបាច់ឲ្យឆ្ងល់បើឲ្យឆ្ងល់ឯងមិនក៏មិនទៅសួរ CVP ទៅហើយទៅវាស់ស្ទួងកម្រិតគេបងប្អូនជួយជួយគិតមើលមើលខ្ញុំមិនដែលឮខ្ញុំមិនដែលឃើញអានេះពាក់ខោអាវស្អាត ក្វាត់កពាក់វ៉ែនតាវាសំតែមនុស្សប៉ុន្តែស្ដាប់វានិយាយទៅឆ្កែសុទ្ធឆ្កែជាគ្នាអើអន់ជាងឆ្កែទេណាសុំទោសអន់ជាងឆ្កែទៀតជាសំណួរទេវាមិនមែនជាការចោទលៀបពណ៌របស់វាប៉ុន្តែ សំណួរវានឹងមិនគួរសួរវាសួរស្អីវាថាគណៈបកសំរងស៊ីលោកសំរងស៊ីជាស្ថាបនិក ទៅណាយឹមសវណ្ណដែលមានឥទ្ធិពលទៅណាអ្នក20ប្រមាណរូបកាលពីមុននឹងទៅណាហើយឥឡូវនឹងគណៈបកភ្លើងទៀនយ៉ាងម៉េចពួកឯងចាំបាច់សួរទៅស្អីអញឆ្ងល់ហើយនេះបើសិនណាជាថៃសិដ្ឋាអត់មានប្រជាប្រិយភាពចុះឯងមិនក៏មិនទៅទៅចូលគណៈបកភ្លើងទៀនដែរទៅអាប្រភ្លើគេឯងមានប្រជាប្រិយភាពណាស់ ប៉ុន្តែមុខឯងនេះមុខឯងនេះមិនបានអាចឆ្កែផងអញប្រាប់ទៅមុខឯងនេះទៅតាណានឹងអាយះអាយាយទៅនឹងមុខឯងនេះហើយឯងចាំមើលចាំស្ដាប់ពាក្យអញអញទាយឯងមកជាតិឯងនេះបើឯងមិននៅគណៈបកប្រជាជនណាឯងមិនធ្វើឆ្កែគណៈបកប្រជាជនណាបើឯងទៅប្រឆាំងជាមួយគណៈបកប្រជាជនណាទោះជាឯងប្រឹងមកជីវិតតកូនតចៅឯងទៀត ក៏ឯងគ្មានអ្នកណាបោះឆ្នោតឲ្យឯងដែរប្រជាពលរដ្ឋគ្មានអ្នកណាបោះឆ្នោតពីព្រោះឯងដើរខុសហើយឯងដើរខុសណាវាបងបងបងត្រឹមត្រូវវានិយាយអត់ប្រយោជន៍ហ្មងវាវាដាក់សំណួរអត់ប្រយោជន៍សំណួរអត់ប្រយោជន៍បើសិនណាជាគេមិនទៅបើអ្នកនយោបាយទាំងអស់នោះដែលជាប់បំរាមទាំងអស់នោះគាត់មិនទៅអានឹងត្រូវហើយ អាណាទៅទៅអាម៉េចលោកសំនឹងស៊ីគាត់នៅពីក្រោយអាម៉េចព្រោះច្បាប់ស្ដីពីគណៈបកនយោបាយទៅនៅពីក្រោយបើបកនឹងគាត់ប្រគល់ឲ្យគេចាត់ចែងអាហ្នឹងលោកទីវណ្ណុលឥឡូវហ្នឹងលោកថច្សិថាគេឲ្យធ្វើស្ដីទីថ្ងៃក្រោយហ្នឹងគេធ្វើសមាជទៅអាចមានអ្នកផ្សេងអាចអីអីចឹងទៅហើយជាអ្នកចំនួនក្រោយនៃអ្នកប្រជាធិបតេយ្យគេបង្កើតនោះហើយបងប្អូនមើលសន្ទុះ មើលសន្ទុះនៅក្នុងប្រទេសមើលបងប្អូនមើលគណៈបកភ្លើងទៀនបងប្អូនមើលសន្ទុះណាគ្រាន់តែចេញវាក់មិនបានប្រមាណផងបងប្អូនមើល24 25ខេត្តក្រុងសឹងលើកផ្លាកវាភ័យវាដល់ពេលវាភ័យអា CPP នោះភ័យឲ្យអាឆ្កែនេះមកដាក់សំណួរធ្វើម៉េចទាញគេដើម្បីឲ្យពន់ជាមួយនឹងភ្លើងទៀនគោលបំណងដើម្បីអី ហើយស្មានដល់ហ៊ុនសែននឹងប្រភ្លើមលាយភ្លើងទៀនទៀតដោយឯគិតទេបើហ៊ុនសែនលាយភ្លើងទៀនទៀតចប់បាត់ហើយហ៊ុនសែនលងងសុទ្ធតែហ្មងហើយហ៊ុនសែនស្មានដល់លងងដោយពួកអាចំគួតឯងនឹងហ៊ុនសែនប្រើពួកអាចំគួតឯងនឹងឲ្យនិយាយដើម្បីបន្សាបអញប្រាប់ឯងខុសហើយប្រជាពលរដ្ឋខ្មែរទី1 4ឆ្នាំជាងនេះកឹមសខា ហើយទោះជាហ៊ុនសែនលែងកឹមសខាឲ្យចេញមកវិញក៏គ្មាន ប្រជាពលរដ្ឋណា គេបោះឆ្នោតឲ្យកឹមសខាដែរហើយជឿអញសំបី តាអា3កៅអីកាលពីមុនរបស់សិទ្ធិមនុស្សនឹងក៏គ្មានដែរហើយជឿអញមួយម៉ាត់ទៅពីព្រោះអីពីព្រោះគាត់បានចូលដៃជាមួយហ៊ុនសែន រំលែកបាក់ដ៏ធំរបស់ខ្លួនឯងចោលរហូតដល់គាត់លែងទទួលស្គាល់ខ្លួនឯងជាប្រធាន បកសង្គ្រោះជាតិទៅទៀត ហើយមើលមើលអ្នកនយោបាយដតីដតីគេព្យាយាមណាការពារគណៈបកសង្គ្រោះជាតិគេធ្វើអីក្នុងនាមគណៈបកសង្គ្រោះជាតិគេ អត់ខ្លាចដីការបស់តឡាការគេ អត់ខ្លាចការចោទប្រកាន់របស់តឡាការឯងណាបណ្ដៃលោកកឹមសខាវិញលោកកឹមសខាពេលគេមុននឹងលាយបាក់គេឲ្យដាក់ សារណាការពីបកកឹមសខាថាជារឿងនយោបាយដល់ពេលគេរំលែកបកបាត់លែងហ៊ានទទួលស្គាល់ខ្លួនឯងជាប្រធានបកហើយដល់ពេលរឿងខ្លួនឯងថាជារឿងច្បាប់ផ្លូវច្បាប់តវ៉ានៅក្នុងផ្លូវច្បាប់ដល់តវ៉ា2 3ឆ្នាំ តវ៉ាគេពយាចុះពយាឡើងនាំគ្នាស្រែកយំតាម Facebook ចោតប្រកាន់តឡាការហ៊ុនសែនថា មិនអនុវត្តច្បាប់ត្រឹមត្រូវហើយឆ្កែក៏វាដឹងដែររឿងហ្នឹងវាមិនមែនជារឿងនយោបាយវាមិនមែនជារឿងច្បាប់វាជារឿងនយោបាយបើជារឿងនយោបាយវាតតកម្មសខាហ្នឹងប្រើផ្លាកជាប្រធានបកបើប្រើផ្លាកជាបុគ្គលបើប្រើផ្លាកជាបុគ្គលអាណាទៅជួយកម្មសខាអញក៏មិនជួយដែរ គ្រាន់តែកឹមសុខាចាប់ផ្ដើមនិយាយថាខ្លួនឯងលេងប្រធានបកអញប្រាប់ពាក្យថាកឹមសុខាជាប្រធានបកសង្គ្រោះជាតិក៏អញអត់និយាយដែរហេតុអីពីព្រោះឥឡូវហ្នឹងកឹមសុខាមិនមែនប្រធានបកទេទេពីព្រោះគាត់ដោះស្រាយយករួចខ្លួនគាត់គាត់តាចឹងបើកឹមសុខាមិនទទួលស្គាល់ខ្លួនឯងប្រធានបកយើងនេះនេះយើងគ្រប់គ្រងអ្នកណាដែលគេទទួលស្គាល់ថាខ្លួនឯងហ្នឹងគឺជាគណៈបកសង្គ្រោះជាតិ មិនមែនអតីតគណៈបកសង្គ្រោះជាតិទេណាជាគណៈបកសង្គ្រោះជាតិមិនអតីតទេអានឹងបញ្ជាក់ខ្ញុំទទួលស្គាល់អេងឆេអៀងទទួលស្គាល់មូសុខហួរទទួលស្គាល់ហូវ៉ាន់ទទួលស្គាល់ឡុងរី ទទួលស្គាល់ណែឯកឧត្តមដតីដតីទៀតដែលនៅក្រៅប្រទេសដែលគាត់តស៊ូក្នុងនាមគណៈបកសង្គ្រោះជាតិ គាត់អត់តែថាគាត់នឹងនេះទេគាត់ថាគាត់តំណាងរាគណៈបកសង្គ្រោះជាតិត្រូវគេមលាយឥឡូវកឹមសខាវិញហើយមើលមើលរឿងឯសិទ្ធរឿងឯភ្លើងទៀនជារឿងពួកគាត់ភ្លើងទៀនហើយចាំបាច់ដាក់សំណួរណាចាំបាច់ដាក់សំណួរប្របាច់ប្រប៉ោចណាចាំបាច់ដាក់សំណួរប្របាច់ប្រប៉ោច ដើម្បីដើមដើមដើម្បីអីនោះយីអានេះចេះតែមានហ្មងហើយអត់មានខ្មាស់គេទេពីមុនគេស្រឡាញ់ហើយយ៉ាងម៉េចឥឡូវគេស្អប់ហើយយ៉ាងម៉េចហើយអត់មើលទេអីអត់មើលខមមិនគេទេអីអូដោយសារតែចង់បានទ្រព្យសម្បត្តិចង់បានលុយកាក់ចង់រស់នៅថ្លៃថ្នូរហើយយល់ថាអានឹងឯងជានយោបាយណែណែណែណែណែ ដើម្បីផ្សះផ្សាជាតិពង្រួមពង្រួមជាតិទេបើហ៊ុនសែនចេះផ្សះផ្សាជាតិពង្រួមពង្រួមជាតិមិនមែនស្ទើរតែគ្រប់អាណត្តិហ៊ុនសែនធ្វើបាបគេរហូតទេអាមិនមែនច្បាប់ហ៊ុនសែនបង្កើតដើម្បីបំផ្លាញគេតែរហូតឯងមិនមើលឯងក៏ទទួលស្គាល់ថាច្បាប់ នៅក្នុងស្រុកខ្មែរហ្នឹងច្បាប់មិនត្រូវហើយឯងមកបន្ទោសសំរងស៊ីអាណាអ្នករំលាយគេចោលប្លន់វាមិនទៅបន្ទោសចោលវាបន្ទោសអ្នកដែលត្រូវគេប្លន់ ទោះជាអ្នកខ្លន់នឹងសំយេះសំញែងមាសប្រាក់ទ្រព្យសម្បត្តិយ៉ាងណាក៏ដោយយើងអត់ត្រូវបន្ទោសអ្នករងគ្រោះទេពីព្រោះធម្មតាគេរកលុយកាក់មាសប្រាក់ដើម្បីលំអខ្លួនចូលគ្នាពាក់ទៅអាចោឃើញគ្នាប្លន់ដល់ប្លន់អត់បន្ទោសស្រាប់តែបន្ទោសអ្នកនេះនេះមកពីចែឯងមកពីឯងនឹងពាក់អឺអឺអឺបហាញឲ្យគេឃើញហារកបានហើយបើមិនពាក់រកបានហើយបើមិនស៊ី រកបានបើមិនប្រើប្រាស់ធ្វើម៉េចមកពីអាចោនឹងវាមិនប្រឹងរកវាចង់តែប្លន់យករបស់គេឯងអត់ទៅបន្ទោសចោឯងមកបន្ទោសអ្នក ដែលត្រូវចោប្លន់ក៏ដូចមែអាភ្លើពួកអាភ្លើឯងអស់នេះឯងធ្វើរងថ្ងៃនឹងដើម្បីស្អីនឹងហើយស្មានតាហ៊ុនសែននឹងល្អណាស់ហ៎រងថ្ងៃនឹងហ៎ ហើយមើលយួនពេញស្រុកហើយមើលស្ទូបយួនពេញប្រទេសហើយមើលកូនយួនពេញស្ថាប័នពួកឯងនឹងដឹងទាំងអស់មិនមែនឯងអត់ដឹងទេឯងដឹងប៉ុន្តែអញសួរឯងឯងធ្វើនយោបាយឯងឯងចង់ធ្វើនយោបាយដើម្បីអីអញសួរឯងដើម្បីមានបានបើបើដើម្បីមានបានឯងជ្រះស្បែកជើងទៅថ្ងៃក្រោយនោះកន្ទួយម៉ែអាចចោលចំគួត អេពួកអានេះណាពួកអានេះស្គត់ត្មងវាមិនដែលទេគណៈបកភ្លើងទៀនគេមិនប៉ះពាល់អីឯងផងប្រធានភ្លើងទៀនប្រធានស្ដីទីភ្លើងទៀនថៃសិដ្ឋាហើយចុះឯងខំប្រឹងទាញលោកសំរងស៊ីលោកសំរងស៊ីគាត់ណាជាស្ថាបនិកពីមុនមកណាហើយគេចាំបាយឯងទាញ បើគេចង់ចូលគេប្រកាសបាត់ហើយបើគេអាចចូលបានគេចូលបាត់ហើយគេមិនមែននៅតស៊ូនៅសង្គ្រោះជាតិទៀតទេអូចាំបាច់ឯងទាញមកអញសួរឯងចាំបាច់ឯងទាញមកគេប៉ុណ្ណឹងគេធ្វើនយោបាយតាំងពីឯងមិនទាន់ដឹងខ្យល់អីរត់ទៅនេះរត់ទៅនោះបើគេចង់រកជ្រក់ចូលភ្លើងទៀនហើយស្មានដល់សំរងស៊ីនឹងអន់គីឡូអន់ជាងឯងម៉ាក់ឯងនេះណាបើសំរងស៊ី ទៅរណែបរណបជាមួយហ៊ុនសែនណាក្បាលឯងនេះឲ្យចូលគុកវិញដាក់គុកឯងវិញថ្ងៃណាក៏បានដែរអានឹងឧបមាអញឧបមាទេកលោឯងនឹងស្មានដល់ហ៊ុនសែននឹងរើសយកទៅប្រើជាប់រវាងឯងជាមួយនឹងសំរងស៊ីអញប្រាប់បើហ៊ុនសែនអាចយកលោកសំរងស៊ីទៅដោះស្រាយបញ្ហាបានគេមិនយកក្បាលពួកឯងឲ្យស្រែកទេអញប្រាប់ចេះទៅណា នោះឯងទៅទោសទោមនុស្សអីមួយលោកសំរងស៊ីនៅនេះគាត់អត់មានទាំងដឹងរឿងអីផងចាប់ទាញលោកសំរងស៊ីទៅជាប់ភ្លើងទៀនអើទៅបន្ទោសភ្លើងទៀនសិតតែថៃសិដ្ឋានឹងអត់មាន ប្រជាប្រិយភាពខ្ញុំមិនកាន់ជើងលោកថៃសិដ្ឋាទេ បើមាន ប្រជាប្រិយភាព មិនមាន ប្រជាប្រិយភាពជួយទៅក្បាលអីវា បើវា អ្នកមានប្រជាប្រិយភាព វាមិនក៏មិនទៅជួយលោកកឹមសខានឹងឲ្យរួចពីការចោតប្រកាន់ទៅបងប្អូនហើយបងប្អូនខ្ញុំមិនចង់តបទេតែខ្ញុំតបទៅខ្ញុំនិយាយភាសាអញ្ចឹងពីព្រោះអានេះវាអត់មានហិរិនិងអតបៈនៅក្នុងខ្លួន ពេលវានិយាយម្ដងម្ដងវាអត់មានសោះហើយវាថាវាថាពាក្យជេរពាក្យដែលគេជេរបចោ នឹងជាពាក្យអះ អាហាភិសមែនទេអាសណ្ដានថោកណាអ្នកខ្លះជេរហើយហើយហើយប៉ុន្តែសណ្ដានឯងនឹងវាថោកយល់ទេសណ្ដានឯងនឹងគ្រាន់តែដាក់សំណួរមកគេដឹងដល់កាយឯងចង់ធ្វើអីគេបាត់ទៅហើយណាគ្រាន់តែឯងដាក់សំណួរទាំងឡាយនោះឯងចង់ប្រាប់ពីណាគេនោះហើយឯងស្មានតែពួកហ៊ុនសែនពួក CPP នោះវាភ្លឺវាអត់ដឹង ទើបឯងដាក់សំណួរហ្នឹងឯងដាក់សំណួរឲ្យពួក CVP ដឹងណាបើឯងយល់ថាភ្លើងទៀននឹងអត់មានអ្នកខ្លាំងចុះឯងអ្នកខ្លាំងហ្នឹងមិនក៏មិនចូលរួមជីវភាពមួយភ្លើងទៀនទៅឯងខ្លាំងឯងឥឡូវភ្លើងទៀនគេបើកច្រកចាំយកតនោះបាទ ភ្លើងទៀនគេបើកច្រកតាថ្ងៃចង់ចូលទៅភ្លើងទៀនគេទទួលតានោះថ្ងៃសាក់ចូលមើលគេឥឡូវហ្នឹងបើថៃសេថាអត់ខ្លាំងគេឯងចូលទៅឯងអ្នកខ្លាំងចូលទៅគេលោកបានធ្វើប្រធាននៅពេលដែលគេធ្វើសមាជបោះឆ្នោតនោះនៅពេលដែលគេធ្វើសមាជបកថ្ងៃក្រោយទៅបោះឆ្នោតទៅគេជ្រើសរើសទៅគេលោកបានឯងធ្វើប្រធាននេះប្រធានគណៈបកភ្លើងទៀននេះលោកសំរងស៊ីមានទៅធ្វើប្រធានអីគណៈបកភ្លើងទៀនទៀត គ្រឿងទៀននឹងបកគលឲ្យគេរួចហើយហ្នឹងហើយសមាសភាពទាំងអស់ហ្នឹងសិតតអ្នកអត់មានជាប់បំរាមនយោបាយទាំងអស់ហ៎ដល់អ្នកអត់ជាប់បំរាមនយោបាយហើយហេតុអីបានជាវាដាក់សំណួរសួរថាចុះមិនក៏អ្នកដែលជាប់បំរាមនយោបាយហ្នឹងហើយអ្នកខ្លះសុំសិទ្ធហើយមិនទៅចូលជាបេក្ខភាពចូលជាអីយីអានេះក៏ចេះចិត្តចែកមែនវ៉េហើយស្អីក៏ចេះចាត់ចែងមែនអាចចំគួតហើយគិតតែលោកកឹមសខានឹងឲ្យរួចសិនទៅអាភ្លើ ឯងជួយកឹមសខាឲ្យទៅរួចពីតឡាការសិនទៅជួយមេឯងនោះទៅគិតអីកណាបាក់គេនោះគេឥឡូវគេប្រមាណស្ទើរតែ24ខេត្តក្រុងហើយគេលើកផ្លាកឯងគ្រាន់តែឃើញនេះនឹងខ្វាកដែរគ្រាន់តែឃើញគេពាក់ភ្លើងទៀនឯងចង់ចូលភ្លើងទៀនដែរបន្តិចទៀតអាឡុងបង្កើតភ្លើងទៀនមួយឯងញ៉ៃដឹងអាឡុងនឹងប្រធានភ្លើងទៀនអូវ៉ាស៊ីឯងកំជូរ ឯងមិនយូរទេឯងតែប្រហែលអញឥឡូវនេះអត់មានបាក់ផងណាឯងកុំជោតែប្រហែលហ្នឹងអាឡុងចូលជាមួយនឹងភ្លើងទៀនហើយមិនមែនធ្វើទូចទៀតមិនមែនប្រចាំអូហាយ៉ូទេណាអញប្រាប់អញចង់ធ្វើភ្លើងទៀន oversea ហ៎ធ្វើប្រធានភ្លើងទៀន oversea តែហ្មងណាបើឯងភ្លើភ្លើអញ្ចឹងដាក់សំណួរភ្លើភ្លើអញ្ចឹងឯងគិតអ្វីទៅ ឯដើមវិញមិនតាន់គេចឹងបានថាឆ្កែគេវាពិតជាឆ្កែគេមែនអានេះអត់កំណើតនៅតែអត់កំណើតរួយអាតាំងសាដាដេលីនឹងបងប្អូនពួកអានេះខ្ញុំនិយាយពីរឿងបងសេងធីរីបន្តិចបងសេងធីរីកាលពីគាត់នៅតវ៉ាក្តីក្តាន់ ជាមួយតឡាការពួកយើងនេះគាំទ្រគាត់ហៅគាត់អូខាងយើងនេះជួយឧបត្ថម្ភគាត់ជួយ support គាត់ជួយលើកទឹកចិត្តគាត់សកម្មជនទាំងអស់ដែលឃើញអាតាំងសារដាវានិយាយឯងដែលឃើញអាតាំងសារដាអញ្ជើញបងសេងច័ន្ទធីរីមកនិយាយអត់ទេដែលឃើញពួកអាគិបាញ់ ដតីដតីទៀតដូចអាមេឃសវណ្ណរាអីជាដើមនឹងអីណាអីដល់ពេលបងសេងទធារីបងសេងចន្ទធារីគាត់អ្មេចគាត់ទេថ្ងៃមួយនោះគាត់វាយលោកប្រធានគាត់ចេញឡាយគាត់ថាគាត់មិនគ្រប់ត្រូវភ្លើងទៀនអានឹងធំត្រូវហើយភ្លើងគណៈបកគ្មានអ្នកណាគេយកកភ្លើងទៅភ្ជួងតែឯងដើម្បីឲ្យអ្នកឯងទៅកាន់បកគេទេវាមិនដែលមានទេ សំបីតាដេកជួលុងណាអនុបណ្ឌិតនយោបាយគ្មានភ្លើងទៀនណាគេមកបខំដេកជួលុងឲ្យចូលផងគេគួរតែមកយកដេកជួលុងនឹងធ្វើជាខុងមីងរបស់គេហើយបើគេហៅមិនបានគេមកភ្ជួងដេកជួលុងឯងដេកជួលុងឯងត្រូវតែចូលបើមិនចូលទេណែបាញ់ដាច់ពងអត់មានឃើញភ្លើងទៀននេះមកបខំដេកជួលុងផង តែចូលឡុងមិនមែនអ្នកច្បាប់ទេណាមិនអ្នកច្បាប់ទេគណៈបកនេះមួយនេះមួយអាណាគេទៅបង្ខំយើងឲ្យចូលបកគេនោះវាមិនដែលទេ មានតែពួក CPP ទេតែបង្ខំមនុស្សឲ្យចូលបកណាបើបង្ខំមិនបានគម្រាមគម្រាមមិនបានសម្លុតសម្លុតមិនបានចាប់ដាក់គុកណាណាមានតែពួក CPP ទេ គណៈបកក្រៅពីនឹងអ្នកប្រជាធិបតេយ្យមិនដែលទៅបខំអ្នកណាឲ្យចូលគណៈបកខ្លួនទេខ្ញុំប្រាប់ហើយអ្នកណាអ្នកណាក៏ដោយនិយាយថាគណៈបកភ្លើងទៀនក្តីគណៈបកប្រជាធិបតេយ្យដតីដតីក្តី ទៅប្រខិតប្រខំគេឲ្យគេចោះចូលជាមួយបកខ្លួននឹងអ្នកណានិយាយដូច្នោះអ្នកនោះគឺចោតប្រកាន់ផ្ទុយនឹងច្បាប់ហើយអានឹងផ្ទុយនឹងច្បាប់ហើយ អានឹងវាចូលបត់បរិហាគេគេធម្មតាបើអ្នករៀនច្បាប់គេរកផោះតាងអ្នកណាទៅបខំយើងឲ្យចូលទៅបាក់គេគេបខំរបៀបម៉េចហេតុអីបានជាគេបខំយើងជាអវ័យយើងអស់ចាអវ័យដែលគេត្រូវទៅ បខំយើង ដើម្បីឲ្យចូលបាក់គេចុះបើគេបខំមនុស្សម្នាក់ឲ្យទៅចូលបាក់ទោះជាយកមនុស្សចេះ ដឹងពីឋានប្រអិនមកក៏អ្នកនឹងអត់ជួយដែរ ដូចរឿងឆាវឆាវមួយមុននឹងខុងមិញអមុននឹងលីប៉ៃទទួលបានខុងមិញលីប៉ៃទទួលបានអ្នកប្រាជ្ញម្នាក់ខ្ញុំភ្លេចឈ្មោះអ្នកប្រាជ្ញហ្នឹងហើយស៊ីស៊ីម៉ាអឺមែនមែននេះឈ្មោះអ្នកប្រាជ្ញហ្នឹងដែលគាត់ទទួលបានអ្នកប្រាជ្ញហ្នឹងមុនគេណាទទួលអ្នកប្រាជ្ញហ្នឹងមុនគេ ហើយគាត់ជួយឲ្យឈ្នះសង្គ្រាមបានម្ដង គាត់ជួយឲ្យឈ្នះសង្គ្រាមមកម្ដងដល់ហើយទៅឆៅឆៅចាញ់សង្គ្រាមឆៅឆៅសួរថាហេតុអីបានជាតបលីបៃបន្តិចទេហេតុអីបានទៅឈ្នះសង្គ្រាមបានអ្នកនៅចិត្តនេះនឹងថាមានម្នាក់ជួយនឹងហើយម្នាក់នឹងបកែវិច័យដនអីម្នាក់នឹងឈ្មោះម្នាក់នឹងខ្ញុំភ្លេចទៅណែ មានម្ដាយនៅ ក្នុងទីក្រុងដែលអាឆាវអាឆាវឆាវនឹងគ្រប់គ្រងស៊ីស៊ូបាទត្រឹមត្រូវបាទស៊ីស៊ូត្រឹមត្រូវបងអរគុណអរគុណស៊ីស៊ូបាទកូនខ្មែរក៏អរគុណអ្នកទាំងអស់គ្នាអរគុណស៊ីស៊ូដល់ហើយឆាវឆាវនឹងដាក់សបុតមកថាម្ដាយថាម្ដាយគាត់នឹងអ្នកផ្ញើសបុតមកឲ្យគាត់ថាឆាវឆាវនឹងធ្វើបាបគាត់ គាត់ជាកូនកតញ្ញូគាត់ក៏សុំលាសុំលាលីបៃហ្នឹងទៅទៅសងគុណម្ដាយពីព្រោះម្ដាយថាឆាឆានឹងចាប់គាត់ទៅធ្វើបាបតាមពិតគេបោកគេបោកគាត់ដើម្បីឲ្យទៅនោះដើម្បីគេហៅទៅប្រើនោះអឺ ដល់ពេលទៅដល់ទៅជួបឆាយឆាវឆាយឆាវថាងម្ដាយលោកម្ដាយស៊ីស៊ូក៏ដូចជាម្ដាយខ្ញុំដែរខ្ញុំមានបានចាប់គាត់ណាគាត់នៅផ្ទះគ្រាន់តែខ្លែងសមុទ្រតើគាត់គ្រាន់តែខ្លែងសមុទ្រឲ្យមកតើដល់ពេលហើយស៊ូស៊ីស៊ូនោះក៏ទៅជួបម្ដាយនេះសម្ដីម្ដាយបានបានអស់ចាសម្ដីម្ដាយស៊ីស៊ូពេលដែលទៅជួបហ្នឹង ម្ដាយគាត់ពេញចិត្តជាមួយនឹងលីប៉ៃគាត់ថាក្នុងប្រទេសដែលមានសង្គ្រាម រវាងកតញ្ញូនិងប្រទេសជាតិម្ដាយគាត់ប្រាប់ស៊ីសួរគាត់ប្រាប់ថា នៅ ក្នុងប្រទេស ដែលកំពុង តែមានវិបត្តិនិងមានបញ្ហាឈានទៅដល់បាត់បង់ប្រទេសជាតិនិងប្រទេសដែលកំពុង តែមានភាពចលាចលកតញ្ញូ និងស្មោះត្រង់ជាមួយប្រទេសជាតិมันអាចជ្រើសរើសយកទាំងពីរបានទេมันអាចទេគឺអាចជ្រើសរើសបានតែមួយគត់គឺត្រូវតែយកប្រទេសជាតិម្ដាយថាខំឲ្យកូនឯងទៅរៀនដើម្បីឲ្យកូនឯងជួយប្រទេសជាតិជួយការពារជាតិពីព្រោះមានជាតិទើបមាន ម្ដាយ បើអត់មានជាតិអត់មានម្ដាយទេម្ដាយនឹងបដៅស៊ូស៊ីស៊ូអញ្ចឹងខឹងម្ដាយនឹងខឹងស៊ីស៊ូចាញ់បោកចាញ់បោកគេមិនពិចារណាឲ្យច្បាស់ម្ដាយស្ដីឲ្យម្ដាយស៊ីស៊ូកំហុសកូនប៉ុណ្ណឹងគាត់ទៅចងកសម្រាប់ខ្លួនក្រោយមកស៊ីស៊ូ ដោយសារតែមានភាពអៀនខ្មាស់និងខ្មាស់ខ្លួនឯងផងស៊ីស៊ូប្រកាសថាមិនបំរើអ្នកណាទាំងអស់អ្នកណាក៏គាត់មិនបំរើដែរអញ្ចឹងចំណេះដឹងដែលគាត់មានតែប្រហែលកប់ទុកចោលទាំងអស់យ៉ាងណាមិញខ្ញុំចង់លើករឿងហ្នឹងមកប្រៀបធៀបទោះជានរណាម្នាក់ ពូកែដោយស៊ីស៊ីស៊ូក៏ដោយគ្មាននរណាគេទៅបង្ខំមនុស្សម្នាក់យកទៅប្រើនៅក្នុងបកដើម្បីឲ្យធ្វើការងារឲ្យគេបានទេដាច់ខាតគ្មានទេពីសម័យដើមក៏មិនអាចទៅរួច សម័យនេះក៏មិនអាចទៅរួចដែរដូច្នេះនរណាម្នាក់ដែលនិយាយថាអ្នកនេះបខំឲ្យខ្លួនទៅចូលនៅនេះខ្លួនមិនគ្រប់តក្រំតែជាលេសនិងជាឧបករណ៍ឆោបោក នៅតាមប្រព័ន្ធសង្គមប៉ុណ្ណោះបើនិយាយពីផ្លូវច្បាប់អានឹងគឺវាគ្មានផោះតាងចូលដល់បត់បរិហាគេជួនណា យើងចោតគេថាគេបរិហាគេយើងប៉ុន្តែយើងកំពុង តែនិយាយយើងកំពុងតែបរិហាគេគេយើងកំពុងតែបរិហាគេគេអានឹងអ្នករៀនច្បាប់បត់បរិហាគេមានទោសយ៉ាងម៉េច ហើយចោតគេដែលគ្មានផោះតាងក្រំតទ្រឹស្ដីអ្នកនយោបាយ អាចនិយាយអញ្ចឹងបានប៉ុន្តែអ្នក ច្បាប់អត់និយាយអញ្ចឹងបានទេដាច់ខាតអ្នកច្បាប់ ពីព្រោះកាលណាយើងរៀនច្បាប់ច្បាប់ទៀនទាផោះតាងអ្នករៀនច្បាប់ដឹងនិយាយរួមខ្ញុំមិនអ្នករៀនច្បាប់ប៉ុន្តែខ្ញុំមុននឹងដល់រៀនបញ្ចប់បញ្ញាបត្រក៏ត្រូវតែរៀនច្បាប់ខ្លះដែរ ចឹងដឹងខ្លះពីនីតិវិធីច្បាប់និងអង្គច្បាប់ចឹងហើយបានពេលខ្លះអ្នកច្បាប់ដល់ពេលចេញមកនិយាយតាម Facebook តែប្រទេសតែប្រដាស់វាធ្វើឲ្យខ្លួនឯងបាត់បង់តម្លៃចឹងហើយបានអ្នកច្បាប់គេបើគេចេញមកនិយាយអ្នកច្បាប់ឬក៏អ្នកនយោបាយនិយាយឲ្យច្បាស់បើអ្នកនយោបាយអាចអញ្ចេះណាអាចអញ្ចេះ អ្នកច្បាប់អត់ទេអត់អញ្ចេះអញ្ចេះអញ្ចេះអញ្ចេះទេអ្នកច្បាប់អត់មានអញ្ចឹងទេអ្នកច្បាប់បើថាអ្នកណាមួយចោតប្រកាន់យើងត្រូវមានផោះតាងចង្អោលប្រាប់គេបង្ហាញគេបញ្យលគេកុំអាឡៃប្រើពាក្យថាមានគេចោតខ្ញុំមានគេធ្វើគេគេគេគេវាយប្រហារខ្ញុំណាគេនោះណាគេ អ្នកនិយាយដូចខ្ញុំសកុនតិរៈឡុងចេះនិយាយបានហើយគេនោះណាគេអ្នកច្បាប់បើគេគិតពីផ្លូវច្បាប់គេនោះណាគេ គេនោះបំណងចង់ទៅលៀបពណ៌ឲ្យអ្នកណាមួយឲ្យក្រុមអ្នកណាមួយ ហើយដល់យើងមានបំណងអាក្រក់អញ្ចឹងយើងអត់ខ្លាយទៅជាអ្នកមាន វិជ្ជាជីវៈក្នុងក្រុមវិជ្ជាជីវៈគណៈមេធាវីឬក៏ជាមេធាវីជាតិក៏ដោយជាមេធាវីអន្តរជាតិក៏ដោយជាអ្នកច្បាប់ ជាជាជាបរិជអាជ្ញាក៏ដោយជាចៅក្រមក៏ដោយជាអីក៏ដោយគឺផ្ទុយពីក្រមវិជ្ជាជីវៈហើយកាលណាបើផ្ទុយពីក្រមវិជ្ជាជីវៈហើយនរៈរងចាស់ណានរៈអានរៈលោកីនរៈលោកីគឺអ្វីគឺគឺអ្នកឯងខុសអ្នកឯងអត់ស័កសមធ្វើជាមេធាវីអ្នកឯងអត់ស័កសមធ្វើជាតុលាការអ្នកឯងអត់ស័កសមធ្វើជាបរិយាញ្ញាអ្នកឯងអត់ ស័កសមធ្វើជាកលាបញ្ជីធ្វើអីទេពីព្រោះអ្នកឯងកុហកពីព្រោះអ្នកទាំងអស់នោះគឺជាអ្នកអនុវត្តច្បាប់និយាយអីក៏ដោយក៏ត្រូវយកលើកច្បាប់មកធ្វើជាផុសតាងចោតនរណាម្នាក់បខំនរណាម្នាក់ក៏ត្រូវការច្បាប់ដែរអានឹងនិយាយច្បាស់និយាយច្បាស់ដោយអាមីសវណ្ណរាវាមិនមែនអ្នកច្បាប់ឃើញទេវាចេះតែនិយាយតពីតពីប៉ាតណាប៉ាតណៃអញ្ចឹងស៊ីស៊ីស្បែកជើងអានឹងបានតែស៊ីស្បែកជើងគេហ្នឹង អញនិយាយចឹងស៊ីស្វាយជាងគេដែរណាអាហ្នឹងបងប្អូនចឹងអញ្ចឹងតាធំទៅអានឹងចឹងចឹងឲ្យបានថារាល់អ្វីក៏ដោយបើដូចខ្ញុំនិយាយខុស អត់អីទេព្រោះអីខ្ញុំមិនមែនទីមួយខ្ញុំមិនមែនអ្នកនយោបាយទីពីរខ្ញុំមិនមែនអ្នកច្បាប់ចុះខ្ញុំជាស្អីខ្ញុំអ្នកដំពងជួនបដិការខ្ញុំជាប្រជាពលរដ្ឋខ្ញុំទៅខ្លាចណាអីខ្ញុំនិយាយខុសក៏អត់អីដែរអ្នកច្បាប់និយាយខុសអត់បានទេចោតប្រកាន់គេអត់បានទេហើយអាប្រព័ន្ធលាបពណ៌ហ្នឹងគឺ អាតាំងសារដាដេលីនឹងតែហ្មងគឺថាឲ្យតែមាន អី the idea talk នឹងគឺអានេះបកកើតសំណួរលៀបពណ៌ឲ្យទាំងអស់គ្មានមូលដ្ឋានទេអានេះបើសិនណាជាយកទៅកាត់ទោសវិញតាមផ្លូវច្បាប់អានេះមិនដឹងជាទោសញុះញង់ប៉ុណ្ណាទេបើសិនណាជាបើសិនណាជានេះអីហ្នឹងគឺថារាល់វីដេអូវាហ្នឹងគឺសុទ្ធតែពីបត់ញុះញង់មកញុះញង់បងប្អូនណាវិជ័យទុច្ចរិត4យ៉ាងណាអាតាំងសាដាវាធ្វើទាំងអស់វិជ័យទុច្ចរិត4យ៉ាងមុសាវាទ បិសណាវាចាបរុសវាចានិងសម្ផបលាបៈ4យ៉ាងហ្នឹងគឺអតੰងសាដាវាធ្វើទាំងអស់វិជ័យទុច្ចរិតទាំង4បងប្អូនអ្នករៀនណាអ្នករៀនកាយកម្ម3វិជ័យកម្ម4មโนកម្ម3បងប្អូនរៀនរៀនរៀនផ្នែកកម្មបត្តិ10ហ្នឹងនៅក្នុងកម្មបត្តិ10ក្នុងធម៌ព្រះបងប្អូនមើលវិជ័យទុច្ចរិតទាំង4អតੰងសារដាវាយកមកប្រើទាំងអស់ ហើយច្បាប់ស្ដីពីគណៈបកនយោបាយបើសិនណាតាំងសាដានឹងនៅក្នុងស្រុកខ្មែរខ្ញុំប្រាប់ប្រព័ន្ធណាប្រព័ន្ធលៀបពណ៌គ្មានអ្នកណាខ្លាំងជាងអាតាំងសាដាទេបងប្អូនមើលមើលវាសួរនរណាក៏ដោយឲ្យតែមានដំណោះជាមួយសំរងស៊ីវាយកមកទាំងអស់វាយកមកទាំងអស់ពួក CVP វាអត់ទេណា គឺអត់ទេហើយហើយអាប្រព័ន្ធនឹងលៀបពណ៌នឹងអាកំពុងតែនិយាយលៀបពណ៌គេហ្នឹងណាទៅចោតគេថាគេលៀបពណ៌ខ្លួននេះអានេះយួនសុតត្មងអាយកតទ្រឹស្ដីយួនមកត្មងចង់ឲ្យបានថា ខ្មែរយើង កាលណាបើមានប្រភេទអាមនុស្សអញ្ចឹងច្រើនបន្តិចអត់យូរទេប្រទេសយើងអាលាយហើយ អាលាយហ្មងអាលាយហ្មងបាទច្រើនតិចតែឥឡូវវានៅមានតិចតួចប៉ុន្តែឥឡូវវាបង្កើតបានក្រមគ្រាវាខ្លះហើយដោយបងប្រុសខ្ញុំអីហ្នឹងបងហាសានអីហ្នឹងបងហាសានពីមុនគាត់អីមិននេះឥឡូវហ្នឹងគាត់ចេះតាមគេតាមឯងដែរចឹងប៉ុន្តែប៉ុន្តែបងហាសានគាត់បកកែសាវជ្រាវបើឲ្យគាត់សាវជ្រាវរឿងប្រវត្តិគណៈបកប្រជាជនអានឹងអូខេ តែបើឲ្យគាត់នេះនឹងគាត់មកសួរនឹងឥឡូវនឹងអាតាំងសាដានឹងពង្វល់ឲ្យគាត់ដកសំណួរនឹងសួររបៀបដូចនេះចឹងដែរកាលពីដំបូងគាត់អត់គាត់អត់ហ៊ានទេកាលពីដំបូងបងហាសានគាត់អត់ហ៊ានទេបងហាសានជាមួយខ្ញុំស្គាល់នេះច្បាស់សួរគាត់អ្នកណាស្គាល់បងហាសានសួរស្គាល់ដៃជូឡុងអត់បងគាត់ថាស្គាល់ដៃជូឡុងធ្លាប់ទៅដល់ផ្ទះគាត់ទេនោះហើយតែមិនស្គាល់បើដៃជូឡុងទៅដល់ផ្ទះគាត់ទៀតនោះ ទឹកគេងនៅផ្ទះគាត់ទៀតនោះកាលពីច្រើនឆ្នាំមុនកាលនោះគាត់ retire ឬទៅមិនតាំងសាដាដេលីទៅចូលជាមួយតាំងសាដាដេលីខូចមនុស្សមនីអស់លីងបងឯងចឹងបានថាអើយពិបាកយើងត្រូវជួយប្រទេសជាតិយើងណាហើយរឿងអាមីសវណ្ណារាដាក់សំណួររឿងភ្លើងទៀននឹងបំណងពួកវានឹងចេះដោយសារតែឃើញភ្លើងទៀននឹង កម្លាំងខ្លាំងមើលទៅណាដល់អញ្ចឹងទៅពួកអា CPP ឥឡូវហ្នឹងវាកំពុងតែប៉ុន្តែពួក CPP វាកំពុងតែព្រឺឆ្អឹងខ្នងហ្នឹងពុំមកព្រឺឆ្អឹងខ្នងអីអត់បានទេភ្លើងទៀនភ្លើងទៀនអាចចំនួនសង្គ្រោះជាតិឥឡូវប្រជាពលរដ្ឋខ្មែរគាត់ដឹងគាត់ដឹងថាគេអត់យកគណៈបកអាជីវកតាទេគេអត់យកគណៈបកណែ អាយ៉ែមបញ្ញរិទ្ធទេគេអត់យកគណៈបកពលហំទេគេអត់យកគណៈបកផ្សេងផ្សេងទៀតទេគេយកគណៈបកភ្លើងទៀនគេជ្រើសរើសយកគណៈបកភ្លើងទៀនគ្រាន់តែគ្រាន់តែពួកគាត់បច្ចេកសកម្មភាពហ្នឹងខ្ញុំប្រាប់គណៈបកប្រជាជនកំពុងតែព្រឺឆ្អឹងខ្នងហើយអាមីសវណ្ណរា បានវាខំប្រឹងគោបំណងវាចង់ឲ្យគេរំលាយភ្លើងទៀនទៀត ហើយខ្ញុំថាហ៊ុនសែនអើយបើហ៊ុនសែនឯងភ្លឺតាមពួកអានឹងព្រោះពួកអានឹងវាភ័យខ្លួនភ័យខ្លួនវាទៅចាប់កម្មសខានឹងវាដឹងថាវាចាប់អានេះមិនមែនរអស់ប្រទេសជាក្រានក្រាស់ទេអានេះអានេះរអស់ប្រទេសច្បើងច្បើងហ្នឹងកម្មសខាចប់ហើយខ្ញុំប្រាប់ខ្ញុំប្រាប់ទៅគឺដឹងតែបញ្ចប់ហើយពីព្រោះមនុស្សគំនិតមិនកើតបងប្អូន មនុស្សរលរកសាងផ្ទះបានប៉ុណ្ណានៃផ្ទះសង្គ្រោះជាតិប៉ុណ្ណានៃខ្លួនឯងជាប្រធានបកមួយទាំងមូលដល់ពេលរឿងនយោបាយអត់មាន តដើមយកបាក់ខ្លួនឯងត្រឡប់មកវិញតទេតបងអត់តដើមយកបាក់ខ្លួនឯងត្រឡប់មកវិញ4ឆ្នាំជាងនេះ លលេលលើលលេលលើបដោយឲ្យគេមលីបាក់ខ្លួនឯងបាត់ហើយបើគាត់ទៅបកើតទៅគ្រប់គ្រងបកណាទៀតឧបមាថាពលហំច្បាច់បញ្ចូលជាមួយសិទ្ធិមនុស្សច្បាច់បញ្ចូលជាមួយយ៉ែមបញ្ញរិទ្ធច្បាច់បញ្ចូលជាមួយជីវកតាហើយយាងសម្ដេចណែអគ្គមហាកម្មសខា មកធ្វើជាមេបៈក៏ទៅអត់រួចដែរទៅរួចទេហេតុអីឲ្យទៅធ្វើអគ្គមហាមេបៈស្អីអបៈថ្មីនឹងបើបៈសង្គ្រោះជាតិមាន55អាសនៈបើយកអានឹងមកវិញมันខ្លាំងជាងបើយកសង្គ្រោះជាតិមកវិញมันខ្លាំងជាងទី1มันជាប់ទោសជាជនក្បត់ជាតិទី2ស្មោះត្រង់ជាមួយ ឆន្ទៈប្រជាពលរដ្ឋ ទី3កម្លាំងទ្រព្យសម្បត្តិរបស់យើងមានហ្នឹងគឺវាខ្លាំងនៅក្នុងដៃបើអារបស់ទាំងអស់ហ្នឹងកម្មសខាបោះបង់ចោលហើយហ្នឹងហើយបងប្អូនទៅគាំទ្រកម្មសខាតែទៀតខ្ញុំនិយាយត្រង់គ្មានអ្នកណាបជាខ្ញុំនិយាយទេបើខ្ញុំខ្ញុំខ្ញុំជ្រើសរើសព្រឹងទៀនខ្ញុំប្រាប់ឥឡូវនេះខ្ញុំអត់មាននៅក្នុងសង្គ្រោះជាតិទេបើសិនណាជាខាងភ្លើងទៀនមកតាក់ទងខ្ញុំ ថ្នាក់ដឹកនាំធំធំមកតាក់ទងខ្ញុំឲ្យខ្ញុំធ្វើប្រធានភ្លើងទៀន oversee អីមិនមែនប្រធានទេឲ្យជួយរៀបចំ oversee ភ្លើងទៀន oversee ខ្ញុំជួយរៀបចំឲ្យនៅក្រៅប្រទេសជួយរៀបចំគណៈត្រទ្រងភ្លើងទៀននៅក្រៅប្រទេសខ្ញុំជួយរៀបចំឲ្យពីព្រោះភ្លើងទៀនកំពុងតែខ្លាំងហើយប្រជាពលរដ្ឋខ្មែរនឹងគេនឹងរួមគ្នា គេចេញពិតណាស់ ឲ្យតែគណៈបកណាមួយរក្សាឆន្ទៈសង្គ្រោះជាតិគេទៅហើយខ្ញុំខ្ញុំប្រាប់គេនឹងទៅកន្លែងហ្នឹងគេទៅនឹងគោបំណងគឺដើម្បីប្រាប់ហ៊ុនសែនថាឯងមិនឲ្យអញកាន់គណៈបកច្រើនឆ្នាំហើយហើយមិនឲ្យអញនេះឯងស្អប់សំរងស៊ីបើហ៊ុនសែនកាន់តែស្អប់សំរងស៊ីបងប្អូនទៅកន្លែងណាដែលលោកសំរងស៊ីបកើត បងប្អូនសម្រុកទៅកន្លែងនោះស្មើនឹងបងប្អូនចង់ប្រាប់អាជនផ្ដាច់ការថាហែងបិទច្រកអញខាងនេះអញមានឱកាសអញរត់ទៅច្រកខាងនោះឲ្យវាតាមបិទឲ្យវាតាមបិទហើយបើវាកាន់តែបិទវាកាន់តែគ្រោះថ្នាក់ហ៊ុនសែនវាមិនប្រភ្លឺបិទគ្រប់ច្រកទេវាចង់បើកយកកលារស់របស់វា វាមិនអាចបិទគ្រប់ច្រកទេហើយវាមិនអាចឲ្យពួកអគណៈបកដតីដតីដែលគេគ្មានទំនុកចិត្តនោះទេគេអន្តរជាតិគេមើលប្រជាបរតចូលរួមបងប្អូនមើលគ្រាន់តែភ្លើងទៀនចេញមកឆៅមកអាបៈមុនមុនអាជីវកតាជីវកទួយអីយ៉ែមបញ្ញរិទ្ធយ៉ែមបញ្ញរួយអឺណាពលហំពលហួយណាអឺស្អីស្អីទាំងអស់នោះ មានណាអភិរិយអភិរួយហ៎ឯកភាពឯកភួយឯងទៅឯងមកកាផ្លេទៅទៅទៅបងប្អូនទៅរួយអត់ទេបងប្អូនជ្រើសរើសតែមួយបាទទោះជាបងប្អូនមិនបោះឲ្យក៏ដោយគ្រាន់តែគ្រប់ត្របង្ហាញប្រាប់ ACVP ថាអាឆ្កែឯងមើលកម្លាំងអញចង់ប្រាប់វាអញ្ចឹងកម្លាំងហ្នឹង អញទៅតែកន្លែងមួយដំបូងអញមកសង្គ្រោះជាតិតែមួយឯងឥឡូវឯងបំបែកសង្គ្រោះជាតិអញឯងបំបែកមេដឹកនាំអញឯងបំផ្លាញមេដឹកនាំអញអញរត់ទៅកន្លែងតែមួយឲ្យឃើញគ្នាច្រើនដើម្បីបង្ហាញវាថាឯងមិនទៅឯងមិនបាច់ថាអីទេគ្រាន់តែបង្ហាញឲ្យវាឃើញទៅគ្រាន់តែបង្ហាញឲ្យវាឃើញស្អីគេហើយកុំខ្វល់ថាវាលួច យើងដឹងហើយថាវាលួចសិលឹកឆ្នោតយើងដឹងហើយថាពួកអានឹងវាលួចប៉ុនកុំខ្វល់ហើយលួចលួចទៅបង្ហាញកម្លាំងគ្រប់គ្រងគណៈបកភ្លើងទៀតពួកយើងនៅខាងក្រៅប្រទេសនេះជួយ ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនៅនេះទៀមទានៅក្រៅប្រទេសបងប្អូនអ្នកដែលមិនមែនជាគណៈបកសង្គ្រោះជាតិឬក៏អ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិធម្មតានាំគ្នាទៅ គ្រប់គ្រងភ្លើងទៀនបងប្អូននាំគ្នាទៅគ្រប់គ្រងភ្លើងទៀនបង្ហាញប្រាប់ពួកអាស៊ីវីភីហើយខ្ញុំហាមកុំទៅ ណាពាក់ព័ន្ធនឹងកម្មសខាឲ្យសោះកុំទៅឲ្យសោះពួកកម្មសខាអត់ប្រយោជន៍ទេអាយ៉ែមបុញរិទ្ធគឺជាមមិសរបស់កម្មសខាអាជីវកតា គឺជាមមិសរបស់កម្មសខា ចឹងអ្នកណាក៏ដោយដែលពាក់ព័ន្ធជាមួយកម្មសខាបងបងកុំខ្វក់ពីព្រោះមនុស្សมันកើតឲ្យបាក់មួយតមូលបាក់មានអាសនៈរហូតទៅដល់55អាសនៈគ្រាន់តែការពីបាក់ម្បានឲ្យគេមលីបាក់បាត់លទ្ធផលចុងក្រោយមកលេងបៃលុកបៃឡចូលតឡាការជាមួយគេជាមួយឯងបង្វែរស្ថានភាពអាបាក់អាលៀងបាត់ អត់ហ៊ានទទួលស្គាល់តែខ្លួនឯងប្រធានបកទៀតមនុស្សគំនិតមិនកើតចឹងយកមកធ្វើអីទៀតគាំត្រូវធ្វើស្អីទៀតអាណានៅក្រៅប្រទេសឯងដែលបោះទុនទៅលុយទៅឲ្យកម្មសខាហ្នឹងឯងអាចគោប្រឡាក់ច្បាស់ហើយបើយល់ល្អជឿដែលយល់ឡងទៅបោះទុនជាមួយគណៈបកភ្លើងទីណាបងប្អូននៅក្រៅប្រទេសទៅបោះទុនជាមួយគណៈបកភ្លើងទីទៅបោះទុនជាមួយកម្មសខាឥតប្រយោជន៍ទេជឿខ្ញុំទៅ បើខ្ញុំជាកម្មសខាវិញខ្ញុំទៀមទាយកអា55អាសនៈនោះវិញពីព្រោះมันងាយបានណាតម្រាំបាន55អាសនៈហ្នឹងណាมันងាយទេណាហើយសុកចិត្តបោះអា55អាសនៈហ្នឹងសុកចិត្តមកដោះស្រាយយករួចខ្លួនរហូតគេបខំឲ្យសារភាពជាទោសក្បត់ជាតិរហូតដល់គេប្រាប់ថាតើតងាប់បានលែងមានទោសក្បត់ជាតិឬក៏សារភាព បានរឿងក្តីនឹងបញ្ចប់ដល់ដំណាក់កាលប៉ុណ្ណឹងហើយ អត់ហ៊ានចេញមុខអំពាវនាវក្នុងនាមប្រធានបកសង្គ្រោះជាតិទៀតអត់អាមីងសវណ្ណរាឯងចេះស្អីហើយជួយកម្មសខាបានអីខ្លះហើយមិនត្រឹមតែមិនជួយកម្មសខាទេហើយកំពុងតែបំផ្លាញកម្មសខា ទៅជាមួយអាមុតចន្ទថាអ្នកណាគេមិនដឹងថាកម្មសខានឹងលេងលបាយជាមួយហ៊ុនសែនគេដឹងហើយឥឡូវនឹងអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរស្ដាប់ដេកជួលឡុងថ្ងៃនឹងនិយាយហើយបងប្អូនយកទៅគិតកន្លងមកដេកជួលឡុងនិយាយអត់ខុសទេ វីដេអូមួយដែលខ្ញុំនិយាយជាមួយសច្ចៈដែលបងរតនាគាត់យកទៅព្រាមមានថ្ងៃមុនហ្នឹងអាវីដេអូហ្នឹងប្រធានបទហ្នឹងអារឿងបន្តវេនបន្តអីខ្ញុំនិយាយតាំងពី2019មកតាំងពីហ៊ុនសែនមិនទាន់រៀបចំអាបន្តវេនហ្នឹងប៉ុន្តែខ្ញុំដឹងរឿងមុនយូរហើយខ្ញុំជាមួយសច្ចៈបាននិយាយរឿងហ្នឹង2019 2020ខ្ញុំនិយាយយូរហើយអារឿងបន្តវេនលទ្ធផលចុងក្រោយមិនមិនបន្តវេន ចឹងហើយបានបងប្អូនឃើញវីដេអូហ្នឹងខ្ញុំ live ហ្នឹងអត់មាន live តាមហ្នឹង live ជាមួយសច្ចៈពេលដែលសច្ចៈវាយនំបដាអីបដានោះគឺនឹងព្រាមាឡើងវិញឯងម្សិលមិញហ្នឹងម្សិលមិញម្សិលមួយថ្ងៃម្សិលមិញម្សិលមួយថ្ងៃហ្នឹងបងប្អូនឃើញហ្នឹងអាហ្នឹងវីដេអូចាស់ទេដោយសារបងរតនាគាត់ឃើញវីដេអូហ្នឹងខ្ញុំព្យាករតាំងតែពីនេះមកពីរឿងនយោបាយរបស់ហ៊ុនសែនហ្នឹងហើយវាត្រូវជាមួយនឹងអានយោបាយបច្ចុប្បន្នហ្នឹងគាត់យកមកព្រាមាឡើងវិញមកបាទ អាវីដេអូនោះខ្ញុំនិយាយយូរហើយចឹង អាមនុស្សដែលខ្ញុំជេមរាយតាំងពីដើមមកដែលទួទួមនសិការជេមរាយវាតាំងពីដើមមកឥឡូវវាចេញទៅធ្វើឆ្កែគេទាំងអស់បទចម្រៀងដែលខ្ញុំនិពន្ធនយោបាយការកៃអ្នកដែលដាក់នៅក្នុងរូបទាំងអបាលមកនឹងសិតតែចេញទៅទាំងអស់បងប្អូនកាលពីមុនបងប្អូនខ្លះគាត់ខឹងខ្ញុំពេលគេមិនតន់ទៅកាលនោះខ្ញុំវាយ កមនោវិជ្ជា ខ្ញុំថាឲ្យកមនោវិជ្ជាខ្ញុំថាឲ្យយ៉ែមបញ្ញរិទ្ធបងប្អូនចេះថាខឹងខ្ញុំតាអូចេះតែវាយគេលទ្ធផលចុងក្រោយហ្មងអាស៊ីណនលទ្ធផលចុងក្រោយហ្មងពួកអានេះសំបីតាមីងសវណ្ណរាគ្រាន់តែចេញពីគុកមកក៏ខ្ញុំធ្លាប់បាននិយាយដែរបើមិនជឿសួរសេចតូចអ្នកនាងលេខាខ្ញុំទាំងក្នុងទាំងក្រៅឆាកទាំងក្នុងឆាក គ្រាន់តែហ៊ុនសែនចាប់ផ្ដើមប្រម៉ូតអាមីកសវណ្ណរាពីរឿងទូរស័ព្ទនៅក្នុងគុកខ្ញុំថាអាមីកសវណ្ណរាធ្វើឆ្កែអាម៉ណែតហើយជាមើចេញមកវិញនឹងគឺចប់ហើយអានឹងវាអត់មាននៅសង្គ្រោះជាតិអីទៀតទេចេញមកវិញធ្វើឆ្កែគេហើយមានអ្នកខ្លះគេអត់ជឿខ្ញុំទេណាមានអ្នកខ្លះគេថាអូមានសមត្ថភាពអត់បានទេគាត់ល្អណាស់គាត់តស៊ូណាស់ អឺខ្ញុំថាអើយតស៊ូស្អីគ្រាន់តែហ៊ុនសែននិយាយប៉ុណ្ណឹងអញដឹងបាត់ហើយប្រកាសជាមកហើយមកទី1បាទអានឹងចេញពីនេះមកវាអត់មកណាទេបើវាមកអាមេរិកវាត្រូវតែឈប់ដេកនៅកូរ៉េហ្នឹងឯងប្រកាសណាស់ពួកខ្ញុំកាលនោះខ្ញុំជជែកគ្នាហើយអានឹងដេកនៅកូរ៉េហើយចាំមើលកូរ៉េបែកគ្នាឯង អាយុវជនកូរ៉េនឹងបែកមែនណាព្រោះអីខ្ញុំមិនមែនជាតែនិយាយស្មានទេពីព្រោះមានខ្លះពេលខ្លះអាអ្នកនៃចិត្តអាម៉ាណែតនឹងក៏វាប្រហើប្រាប់យើងខ្លះដែរពួកអានេះនោះបើខ្ញុំ ថាឆ្កែហើយគឺឆ្កែហើយឆ្កែហ៊ុនសែនហើយ អើណាជឿជឿទៅពួកហ៊ុនសែនជឿវាទៅហ្នឹងហើយពួកហ៊ុនសែននេះជឿវាហើយប៉ុន្តែបើថាអ្នកប្រជាធិបតេយ្យទៅមកអត់ជឿពួកវាទេដូចអាតាំងសាដែរហ្នឹងបើខ្ញុំថានឹងហើយគឺនឹងហើយបងប្អូនជឿចាំមើលតប្រហែសហ្នឹងប្រព័ន្ធផ្សព្វផ្សាយដែលវាដាក់កញ្ច្រែងដាក់ filter ដាក់អីហ្នឹងថ្ងៃក្រោយហ្នឹងបងប្អូននៅស្រុកខ្មែរហ្នឹងឃើញតែអាតាំងសាដាទេផ្សាយពីក្រៅប្រទេសទៅ មិនស្រួលគេដាក់ filter អាស៊ីសេរី VOA ទៀតគេដាក់អានឹងទៀតគេដាក់ទូទួលទៀតហើយដល់ហើយគេមានតែអាតាំងសាដាមួយទេគេប្រម៉ូតអានឹងហើយនឹងឆ្កែរបស់ហ៊ុនសែនចំហើយបន្តិចទៀតគេទៅបង្កើត Cambodia Daily មួយនៅក្នុងស្រុកហ្នឹងអានឹងបំណងគេមិនយូរទេបងប្អូនជាចាំមើលទៅយ៉ាងច្រើនបោះឆ្នោតឆ្នាំ2023ហ្នឹងមិនយូរទេ ហើយពួកអស់នេះនោះបងប្អូនជឿអស់ប្រទេសតែបងចឹងសេណារីយ៉ូរបស់ពួកវាទាំងអស់ចឹងកុំខ្វល់ជាមួយពួកអស់នឹងពេកប៉ុន្តែបងប្អូនខ្លះគាត់ប្លាប្លាប្លាប្លាមិនដឹងខ្យល់អីដែរនិយាយចំទៅដឹងខ្យល់អីចឹងដែរអាខ្លះវាយួនវាពូជយួនពូជអីទេជាគ្រប់ត្រូវវាទៅព្រោះវាចំណេញដល់វាជាគ្រប់ត្រូវទៅចឹងហើយបាន ចឹងហើយបានជាពួក CPP វាវាវាកំពុងអាស្លន់ស្លោហងៃនេះប៉ុន្តែ CPP CPP វាសบายចិត្តមួយយ៉ាងដែរប៉ុន្តែពួកអាអាឆ្កែ នយោបាយរបស់ហ៊ុនសែនណាវាអត់សบายចិត្តទេហេតុអីបានជាវាមកឆ្លោះមួយភ្លើងទៀតនេះពីព្រោះពួកអានេះ វាចង់ធ្វើឆ្កែហ៊ុនសែនផ្ដាច់មុខហើយវាចង់ឲ្យប្រជាពលរដ្ឋនឹងជំរឹះ ជ្រើសរើសយកវាក្នុង នាមវាជា អ្នក ប្រឆាំងប៉ុន្តែប្រឆាំងវានឹងប្រឆាំងបែបឆ្កែហ៊ុនសែនហើយវាចង់ប្រាប់ហ៊ុនសែនថាកុំឲ្យគេមានអ្នកប្រឆាំងពិតពួកខ្ញុំនេះព្រមប្រឆាំងធ្វើជាឆ្កែលោកហើយហេតុអីបានជាបដ ாய் ឲ្យមានបកផ្សេងមកប្រឆាំងដើម្បីចឹងវារលេះដើម្បីឲ្យគណៈបកណា ដែលគេ ប្រឆាំងជំទាស់ពុតប្រកាសហ្នឹង យកលេសហ្នឹងដើម្បីឲ្យហ៊ុនសែនលាហ្នឹងចោលទៅខ្លួនឯងហ្នឹងមានមោទនភាពធ្វើឲ្យប្រជាជនអស់ជំរឿថាខ្ញុំឈ្នះបើខ្ញុំឈ្នះក៏ខ្ញុំអត់នេះដែរខ្ញុំចែកហើយដល់ពេលវានិយាយថ្ងៃមុនហ្នឹងវានិយាយវានិយាយពីរឿងច្បាប់50%បូក1 វាថាដោយសារតែភាគ50%បូកមួយហ្នឹងហើយបានហ៊ុនសែនជាសេះលែងដៃណាមានតែប្រទេសសេរីទេតែប្រទេសដែលគេសន្តិភាពយូរអង្វែងនេះដែលគេប្រើច្បាប់50%បូកមួយប្រទេសកម្ពុជាមិនអាចប្រើ50%បូកមួយបានទេត្រូវតែប្រើ2ភាគ3 you know គឺលើកច្បាប់រដ្ឋធម្មនុញ្ញខ្ញុំថាអាភ្លើណែអាភ្លើអាភ្លើឯងមានចាំទេ អាភ្លើឯងនឹងមកបន្ទោសសំរងស៊ីថាដោយសារតែ កាយច្បាប់50%បូក1គឺច្បាប់ស្ដីពីការបង្កើតរដ្ឋាភិបាលក្រោយពីជាប់ឆ្នោតមិនមែនគ្រប់ស្អីស្អីនឹង50%បូក1ទេអាភ្លើឥឡូវអាភ្លើឯងមាននិយាយឯងអាភ្លើឯងមាននិយាយពីរឿងពេលដែលគេចាប់កម្មសខាទេវិសោធនកម្មច្បាប់ក៏ត្រូវការ2ភាគ3 វិសោធនកម្មច្បាប់គ្រប់ច្បាប់ទាំងអស់វិសោធនកម្មត្រូវតែមាន2ភាគ3នៃសមាជិករដ្ឋសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាម្នាក់ក៏ត្រូវការមតិ2ភាគ3លើកលែងតែបោះឆ្នោតជាប់បង្កើតរដ្ឋាភិបាលមួយត្រូវការ50%បូក1ក្រៅពីនឹងភាគច្រើនគឺនៅតែ2ភាគ3ទាំងអស់ ប៉ុន្តែអញសួរឯងពេលដែលហ៊ុនសែនចាប់កម្មសខាតើពួកវាមានដកអភ័យឯកសិទ្ធិកម្មសខាហើយវាទៅចាប់វាយខ្នោះទេអត់ទេចុះបើវាដកអភ័យឯកសិទ្ធិតើវាមានក្រុមគ្រប់ទេពីព្រោះវាមាន68នាក់ហ្នឹងវាត្រូវការតំណាងរាជគណៈបកសង្គ្រោះជាតិក្នុងនោះក៏មានកម្មសខាគឺជាតំណាងរាជដែរនៅក្នុងតំណាងរាជដែរ ហេតុអីបានជាវាចាប់វាចាក់សម្លេងកម្មសខានៅតាមនេះវាថាអានឹងបាត់ល្មើសជាក់ស្ដែងបាត់ល្មើសម៉ែវាយកសម្លេងគេទៅចាក់សម្លេងតាំងពីប្រមាណ2ដល់2012យកទៅចាក់ហើយវាថាបាត់ល្មើសជាក់ស្ដែងហើយវានាំគ្នាទៅបកស្រាយថាបាត់ល្មើសជាក់ស្ដែងអានឹងចាក់សម្លេងទន្ទួយម៉ែអាចកែឈួត ចុះហ៊ុនសែនប្រមាថព្រះមហាក្សត្រយកមកចាក់ឲ្យមិនក៏ពួកឯងមិនទៅចាប់ហ៊ុនសែនផងក៏ដូចមានអាឆ្កែស្គួតហ៊ុនសែននិយាយតាំងពីពេលណាមកនោះចាក់ទៅហើយយកទៅនាំគ្នាទៅចាប់ហ៊ុនសែនទៅអាមិនឯងអត់ហ៊ានចាប់ពួកឯងអត់ហ៊ានចាប់ទៅវាយខ្នោះហ៊ុនសែនដែរទៅបើគ្រាន់តែយកអាអាសំលេងមកចាក់ហើយអានឹងបាត់ល្មើសជាក់ស្ដែងយីក៏ដូចមានអាឆ្កួតអស់នេះណា អត់ដកអភ័យឯកសិទ្ធគេហើយទៅចាប់គេ លោកអ៊ុំសំអានក៏អញ្ចឹង លោកហុងស៊ីងហួរក៏អញ្ចឹងវាមាន តំណាងរាមានគ្រប់ឯណាវាមានដល់68នាក់ហ្នឹងវាបានដល់50%បូកមួយហ្នឹង68នាក់អាចបង្កើតរដ្ឋាភិបាលបានប៉ុន្តែវាមិនអាចទៅដកអភ័យឯកសិទ្ធតំណាងរាបានទេអោះมันអាចទៅធ្វើវិសោធនកម្មច្បាប់បានទេដល់ពេលវាពួកវាវាមិនធ្វើចឹងណា ហើយហែងមិនក៏មិននិយាយអានឹងផងអាសវណ្ណារាហើយមិននិយាយអានឹងផងហើយមិនក៏មិនសួរហ៊ុនសែនហើយមិនសួរហ៊ុនសែនដកអភ័យឯកសិទ្ធិលោកកឹមសុខាសិនមុននឹងវាយខ្នោះអត់អានោះ2ភា3ហេតុអីបានជាហ៊ុនសែនអត់ប្រើហ៎កន្ទួយមកអាភ្លើស្អីក៏2ភា3ស្អីក៏2ភា3ល្អស្អីក៏2ភា3ល្អកន្ទួយមកអាចង្គួត ព្រោះថ្ងៃនេះណាហ៊ុនសែនវាចង់ធ្វើអីវាធ្វើនឹងហើយព្រោះថ្ងៃនៅនោះដែរនេះស្អីបកកើតច្បាប់គ្រាន់តែច្បាប់ច្រើនណាមិនមែនពួកអាបកាច់ឯងអត់ដឹងទេពួកអាបែងក្បឿងឯងដឹងអាគ្រប់ទាំងអស់ហ្នឹងច្បាប់ឯកឯកពន្ធភាពវាបកើតទៅអត់គ្រប់ក្រមទៀតប៉ុន្តែវាបខំបកើតឡើងដើម្បីធ្វើបាបក្រុមព្រះ ដល់ពេលពួកវាម្នាក់មានប្រពន្ធ2 3 4មាន អាខ្លះដែលកំពុងតែនិយាយនឹង សត្វតអសិលធម៌គេអសិលធម៌ប្រពន្ធខ្លួនឯងនៅអាមេរិកផងទៅយកប្រពន្ធនៅនោះផងវាផ្ទុយពីច្បាប់ឯកពន្ធភាពវាធ្វើលែងលះគ្នានៅនេះប៉ុន្តែវាជួបគ្នាទៅវាលមូលកពើដាក់គ្នាគឺដូចមិនអាចចំគួតហើយបើអញ្ចឹងតែមានសិទ្ធអីទៅបដៅគេអា មានសិទ្ធអីទៅសួរនាំគេបើឯងសំបីតរឿងផ្ទាល់ខ្លួនក៏ឯងថោករឿងផ្ទាល់ខ្លួនក៏ឯងថោករឿងនយោបាយក៏ឯងថោកឯងថោកមកចប់ហើយថោកមកចប់អញ្ចឹងឯងចង់ទៅទៅទៅមើងងាយគេសិតតាគេអញ្ចេះសិតតាគេអញ្ចោះអញចង់ថាទេថាទៅវាចេះតាណាវាចេះតានេះទៀតណា វាចេះតែវាចេះតែឡែងវាចេះតែថាទៅវាចេះតែនេះអឺគាត់ម្នាក់នេះគាត់ទៅសេរៀងនេះតិចអឺគាត់នឹងរៀងឌៀមដាមឌៀមដាមប្លុកគាត់មួយទៅបាយបាយបាទហ្នឹងហើយ គ្នាឯងបាទប៉ុន្តែគ្នាឯងរៀងរៀងបែកបែកសើបាទគ្នាឯងគាត់នឹងគ្នាឯងប៉ុន្តែរៀងបែកសើបាទបែកសើប្លុកមួយចោលទៅបាទកុំឲ្យគាត់បែកសើពេកបាទហ្នឹងហើយព្រោះយើងត្រូវការបរិមាណ block អានឹង Facebook គេទៅអញ្ចឹងបើយើងមិនពេញចិត្តយើង block អញ្ចឹងអានឹងប្រជាធិបតេយ្យអានឹងមិនពេញចិត្តយើងកុំគ្រប់ត្រូល បើមិនគ្រប់ធ្វើឲ្យទៅមានអីព្រោះខ្ញុំមិននិយាយត្រូវការឲ្យគេគ្រប់ត្រណាបងប្អូនអាចចំណុចណាត្រូវត្រូវទៅយកទៅមិនត្រូវហីទៅហ្នឹងហើយអញ្ចឹងអាអ៊ុយលៀបមួយទៀតអាអ៊ុយលៀបមួយទៀតបាយបាយអ៊ុយលៀបបាយបាយហ្នឹងហើយអាទៅទៅឯងទៅឋានរក់ទៅឯងស្ដាប់អើឯងច្រៀងទៅបាទ ចឹងបងប្អូនខ្ញុំដូចជាអត់មានអីបន្ថែមទៀតទេខ្ញុំមានតែប៉ុណ្្នឹងថ្ងៃនេះតែគាត់ណាសូមប្រាប់បងប្អូនចេះនាំគ្នាទៅគាំទ្រភ្លើងទៀតខ្ញុំមិនដែរនិយាយទេថ្ងៃនេះបានអាមីងសវណ្ណរានិយាយចឹងហ្នឹងអាឡុងប្រកាសឲ្យគាំទ្រភ្លើងទៀតបងប្អូនគ្រប់គ្នានាំគ្នាទៅគាំទ្រភ្លើងទៀតនាំគ្នាឈប់ទៅគាំទ្រពួកណែអាយ៉ែមពុញរិទ្ធ ណាខ្ញុំនិយាយចឹងមកកុំគ្រប់គ្រងអាយ៉ែមពញរិទ្ធអាជីវកតាអាស្អីស្អីនឹងកុំគ្រប់គ្រងនាំគ្នាទៅគ្រប់គ្រងភ្លើងទៀតព្រោះលោកសំរងស៊ីក៏អត់នៅភ្លើងទៀតទេលោកសំរងស៊ីនៅសង្គ្រោះជាតិនៅសង្គ្រោះជាតិប៉ុន្តែភ្លើងទៀនខ្ញុំជឿថានឹងคล้ายទៅជាคล้ายទៅជាគណៈបកមួយដែលដែលអាច ដែលអាចខ្លាំងហើយដើម្បីឲ្យហ៊ុនសែនដើម្បីឲ្យហ៊ុនសែនខ្លាចកុំបំបែកគ្នាទៅគ្រប់ត្រអ្នកសង្គ្រោះជាតិទាំងអស់នាំគ្នាទៅគ្រប់ត្រព្រឹងទីណាជិះខ្ញុំបាត់អ្នកសង្គ្រោះជាតិទាំងអស់នាំគ្នាទៅគ្រប់ត្រព្រឹងទីហើយកុំទៅគ្រប់ត្រអាយ៉ែមពុញរិទ្ធកុំទៅគ្រប់ត្រដើម្បីប្រាប់វាថាចេះហែងថ្ងៃក្រោយកុំចេះតាហ៊ានណាកុំចេះតាហ៊ាន រកស៊ីធ្វើនយោបាយកាលណា2013នេះពួកគណៈបកវាអត់ជាប់បងប្អូនជាមើវាមិននឹងព្រះអាយុទៅណាទេវាមិននឹងទៅណាទេបើបងប្អូនមិនមិនមិនមិនមិនធ្វើឲ្យវាដឹងខ្លួនទេធ្វើម៉េចហើយបើវាយកលុយទៅឲ្យយើងសំដែងធ្វើយកលុយវាទៅហើយបើវាចែកអាវឲ្យយើងពាក់សំដែងចែកអាវវាពាក់ដល់ពេលបោះឆ្នោតកុំបោះឲ្យវាជឿខ្ញុំមកម៉ាក់ ជឿទៅថ្ងៃក្រោយរៀងដើម្បីប្រជាពលរដ្ឋជាម្ចាស់អំណាចធ្វើឲ្យពួកវារៀងដោយបងប្អូនយកលុយហ៊ុនសែនបោះឆ្នោតឲ្យសមនឹងស៊ីកឹមសខាកាលពីមុនណាប៉ុន្តែឥឡូវបោះឆ្នោតឲ្យភ្លើងទៀនក្រមប្រឹក្សាឃុំសង្កាត់នឹងបោះឆ្នោតឲ្យភ្លើងទៀនឲ្យបានច្រើននាំគ្នាទៅបោះឆ្នោតឲ្យភ្លើងទៀនឲ្យបានច្រើនក្រមប្រឹក្សាឃុំសង្កាត់ខ្ញុំអត់និយាយពីតំណែងងារទេក្រមប្រឹក្សាឃុំសង្កាត់នាំគ្នាទៅបោះឆ្នោតឲ្យភ្លើងទៀនណា អានឹងនិយាយអញ្ចឹងហើយពីថ្ងៃហ្នឹងទៅខ្ញុំជួយនិយាយឲ្យភ្លើងទៀនបើកុំតាមីសវណ្ណរានិយាយខ្ញុំអត់ជួយនិយាយភ្លើងទៀនទេខ្ញុំប្រាប់ព្រោះខ្ញុំអត់មាននៅក្នុងគណៈបកសង្គ្រោះជាតិទេជាសមាជិកទេខ្ញុំអាចជួយនិយាយឲ្យភ្លើងទៀននិយាយអត់គិតលុយបាទអត់គិតលុយអត់គិតទួនាទីណាអត់គិតលុយអត់គិតទួនាទីជួយនិយាយឲ្យភ្លើងទៀនជួយឃោសនាឲ្យភ្លើងទៀនម៉េចអាម៉េចឥឡូវហ្នឹង ចង់ខ្លាំងណាតិចទៀតអាឡុងជួយបង្កើតភ្លើងទៀនអូវើស៊ីនៅក្រៅប្រទេសទៀតជួយរហូតតាមខេត្តតាម state នីមួយនីមួយនៅអាមេរិកនឹងឲ្យមានសាខាភ្លើងទៀនហើយពេញនឹងទៀតម៉េចអាមីសវណ្ណរាឯងចង់ម៉េចឥឡូវនេះបើឯងដឹងខ្លួនឯងមកតាក់តងអញភ្លាមហើយឯងចង់ចូលភ្លើងទៀនមកមកនិយាយគ្នា ឯងតាក់ទងកឹមសខាចប់ឲ្យអេវាំងអាវាំងសរោដាំក្បាលចុះក្រោមហើយអាហ៊ុនកសលក៏ដោយអាយឹមស៊ីណនក៏ដោយឯងទៅរកកឹមសខាឯងអាចប្រឡាក់ច្បាស់ហើយឯងចាប់ម្ចាស់ខុសហើយឯងចាប់ម្ចាស់ខុសហើយណាឯងបំរើហ៊ុនសែនហ៊ុនសែនឲ្យឯងទៅលេងលបែងជាមួយកឹមសខាខុសហើយឯងចាប់ខុសហើយចាប់ខុសហើយអញមិននិយាយតែសង្គ្រោះជាតិបែកឯងសង្គ្រោះជាតិនៅតែសង្គ្រោះជាតិចឹងព្រោះសង្គ្រោះជាតិលោកប្រធានសំរងស៊ីជាប្រធានស្ដីទីឥឡូវហ្នឹង ហ្នឹងហើយណាចំណែកឯភ្លើងទៀនបច្ចុប្បន្ននេះលោកថៃសិដ្ឋាថ្ងៃក្រោយអត់ដឹងអ្នកណាយើងនឹងតទៅទៀតណានៅពេលដែលគេធ្វើសមាជធ្វើអីទៅប៉ុន្តែយ៉ាងណាក៏ល្អដែរទាំងលោកថៃសិដ្ឋាក៏ល្អបច្ចុប្បន្នហ្នឹងអ្នកផ្សេងទៀតមកជាមួយនឹងលោកថៃសិដ្ឋារួមដៃគ្នាធ្វើការងារហ្នឹងក៏ខ្ញុំជឿថាល្អណាខ្ញុំជឿថាល្អចឹងហើយមិនមិនដែរ ហើយអាហ៊ុនកសលអាយឹមស៊ីណនអាតាំងសាដាហើយចង់ធ្វើប្រព័ន្ធផ្សព្វផ្សាយឲ្យគណៈបកភ្លើងទៀនណាអាតាំងសាដាឯងមកតាក់តងដៃចូលឡងអូខេនៅក្រៅប្រទេសគឺលើលើឯងមិនទាន់មានណាតែងតាំងឯងតែងតាំងខ្លួនឯងណាបើឯងចង់ធ្វើជាថ្ងៃក្រោយចង់ទៅគ្រប់គ្រងអគ្គនាយកទូរទស្សន៍ភ្លើងទៀនឯងតាក់តងអញអាតាំងសាដាហើយពីថ្ងៃហ្នឹងទៅឯងឈប់ ណាហើយឈប់ធ្វើអា fresh new ទី2នៅក្រៅប្រទេសហើយហើយអាខ្មែរប៉ុសហ្នឹង ដាក់ភ្លើងទៀនប៉ុសមកណាដាក់ភ្លើងទៀនប៉ុសមកអាមេសវណ្ណរាឯងមកធ្វើតាមអញណាអញជាឯងមែនប៉ុន្តែអញចង់ធ្វើការជាមួយគ្នាឯងតាមកម្មការខុសហើយខុសហើយអញដឹងតែឯងខុសហើយ ហើយហ៊ុនសែនណាគេអត់ប្រើឆ្កែអត់បានការទេអាចជឿអញមួយម៉ាត់ទៅហ៊ុនសែនមិនទៅប្រកួតជាមួយឆ្កែអត់បានការដោយពួកឯងទេពួកឯងនេះស៊ីបាយបំងបាយហ៊ុនសែនទេហ៊ុនសែនមិនប្រកួតទេជាមួយឯងទេថ្ងៃក្រោយហ៊ុនសែនប្រកួតជាមួយភ្លើងទៀនឯងចាំមើលឯងចាំមើលទៅអញថាមិនចេះខុសទេណាឬក៏សង្គ្រោះជាតិប្រកួតជាមួយ សង្គ្រោះជាតិនៅក្រៅប្រទេសនិងប្រកួតជាមួយភ្លើងទៀននៅក្នុងស្រុកឯងចាំមើលបើមិនជឿអញ តែហ៊ុនសែនទុកពួកឯងគ្រាន់តែអ្នកសំដែងលំអប្រជាលំអតឡាការហ៊ុនសែនទេគេទុកឲ្យឯងសំដែងផ្លេកផ្លាក់ផ្លេកផ្លាក់ផ្លេកផ្លាក់នៅនឹងទៅឯងនៅនឹងទៅអស់កាឡានៅនឹងទៅអាអ្នកណានៅសំដែងសំដែងនៅអស់កាឡាហើយកុំយំហើយប្រជាពលរដ្ឋខ្មែរបើអាណាយំពីរឿងតឡាការហ្នឹងណាស្ដោះទៅមាត់ដាក់មុខវាមកភើយភើយគេប្រាប់អើគឺថាអតឡាការហ្នឹងអតឡាការតេលេអតឡាការនេះតា ហើយឯងទៅលេងលបែងដុល្លារការធ្វើស្អីដោះមុខដោះទឹកមាត់ដាក់មុខមកឬក៏ខ្ចប់ទឹកនោមគប់បដាមុខគេប្រាប់ឲ្យនៅយំដល់ពេលឲ្យដល់ពេលគេពយាពេលពយាគេហេតុអីបានជាតឡាការអញ្ចឹងហេតុអីបានជាតឡាការអញ្ចឹងហេតុស្អីមកពីឯងភ្លើមកពីពួកឯងភ្លើរឿងនឹងរឿងនយោបាយអាមិនក៏មិនដោះតាមនយោបាយទៅដោះតាមផ្លូវតឡាការអាចគោអី យេចង់បោកអន្តរជាតិអាម៉េចចង់ចូលរួមដៃជាមួយហ៊ុនសែនបោកអន្តរជាតិឈួតទេអីបោកអន្តរជាតិផងខ្លួនឯងក៏វិនិច្ឆ័យដែរយល់ទេហើយហ៊ុនសែនមិនភ្លឺទេខ្ញុំប្រាប់ទៅអញ្ចឹងបងប្អូនសូមអភ័យទោសប៉ុណ្ណឹងចោះបងប្អូនណាទុនភ្នែកតិចហ្នឹងនេះជាគេរហូតថ្ងៃនេះ ថ្ងៃនេះពួកអដៃនោះវាអូរឿងឯងហើយងាប់ចន់នេះបងប្អូនណាថ្ងៃនេះពួកអដៃនឹងខឹងខ្ញុំងាប់សង្ស័យវាងើបដេកមិនទូវាឆ្លក់ទឹកមាត់ពេលវិញវាពោអត់ដេកឯងអត់ដេកបងប្អូនខ្ញុំជួយបងប្អូនប៉ុណ្ណឹងនិយាយរឿងហ្នឹងហើយនាំនេះបងប្អូនពីថ្ងៃហ្នឹងទៅខ្ញុំជួយផ្សព្វផ្សាយភ្លើងទីនឲ្យ ណាលោកសីរតនាគាត់អត់ទេលោកដាលេអីគាត់សិតតែអ្នកក្នុងបកតែខ្ញុំនេះអត់មានបកទេទៅចាំខ្ញុំជួយផ្សព្វផ្សាយភ្លើងទៀនអាណាហ៊ានប៉ះពាល់ភ្លើងទៀនណាហើយអ្នកភ្លើងទៀនក្នុងស្រុកនៅឲ្យស្ងៀមធ្វើតការងារទៅកុំមកឆ្លោះជាមួយគេអ្នកណាវាយភ្លើងទៀននៅក្នុងស្រុកអ្នកក្នុងស្រុកអូនរ៉ូសិតអីនៅស្ងៀមនៅស្ងៀមធ្វើតការងារក្នុងស្រុកទៅអូខេណា ហើយបើចង់ឲ្យខ្ញុំបើចង់ឲ្យបកស្រាយផ្ញើសារមកខ្ញុំខ្ញុំអ្នកបកស្រាយឲ្យអ្នកនៅក្នុងស្រុកធ្វើតការងារក្នុងស្រុកភ្លើងទៀននៅក្នុងស្រុកធ្វើការងារនៅក្នុងស្រុកកុំចេញមុខជាប្រមាថវាយប្រហារទុកឲ្យពួកអដែងមីដែងអស់នោះទៅឲ្យខ្ញុំអូខេទៅឲ្យខ្ញុំអ្នកជួយណាទៅឲ្យខ្ញុំអ្នកជួយគិតតែធ្វើការងារនៅក្នុងស្រុកឲ្យបានល្អធ្វើការងារឲ្យល្អប្រសើររកវិធីថ្មី កំណត់ថ្មី ធ្វើយ៉ាងម៉េចឲ្យល្អពួកអាអ្នកដែលវាយបហាភ្លើងទៀនក្រៅស្រុកក្នុងស្រុកផ្ញើមកផ្ញើសារមកខ្ញុំផ្ញើវីដេអូមកខ្ញុំទុកខ្ញុំអ្នកនិយាយណាខ្ញុំមាន2 3នាក់មានប្រុសមានស្រី2 3នាក់ចាំជួយនិយាយបងប្អូនបាច់និយាយទេកុំឲ្យប្រឡាក់មាត់ជាមួយពួកវាបងអូនរ៉ូសិតអីកុំឲ្យប្រឡាក់មាត់អូខេធ្វើការងារបងអូននៅបាត់ដំបងហ្នឹង មិនបាច់មកអញញ៉ៃមួយពួកហ្នឹងទេទុកឲ្យខ្ញុំអូខេទុកឲ្យខ្ញុំខ្ញុំជួយអរគុណច្រើនបងប្អូនណាសូមបញ្ចប់ប៉ុណ្្នឹងចុះសូមអធិស្ឋានអឺសូមជូនពរបងប្អូនសុខភាពល្អសំណាងល្អហើយខ្ញុំមិនបានអានខមមិនទេទេណាបាទបានអានខមមិនទេសូមជូនពរសុខភាពល្អសំណាង ល្អទាំងអស់គ្នា ហើយជួបគ្នា នៅពេលខាងមុខទៀតណា ហើយបងប្អូនទាំងអស់គ្នាខ្ញុំ និយាយត្រង់ខ្ញុំអត់បានអាននេះទេហើយគាត់ជូនពរឲ្យបានសុខបានសប្បាយទាំងអស់គ្នា